សូមជូននីតិពិភាក្សាសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមសូមលោកអ្នកកញ្ញាមេត្តាចូលរួមស្ដាប់និងទស្សនាដោយតទៅ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 ដើម្បីកើតខែបោះឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី15ខែមករាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិពិភាក្សាស្ដីអំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហៅកាត់ថា UN TRIPS មុននឹងជន់កិច្ចពិភាក្សាខ្ញុំកណ្ណាអាត្មាភាពសូមធ្វើសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋបងប្អូនយើងទាំងអស់ដែលកំពុងទទួលសនាសូមមេត្តា ជួយ share ជួយ like ជួយ comment ជួយផ្សព្វផ្សាយបន្តទៅកាន់ប្រិយមិត្តរបស់យើងជាពិសេសទៅគឺដើម្បីទៅកាន់ទៅដល់យុវជនរបស់យើងជាយុវជនផ្នែកក្រមឲ្យគាត់បានដឹងអំពីសេចក្តីប្រកាសអង្គការសហប្រជាជាតិ លោកមេវាគ្មិនរបស់យើងបាន ពិភាក្សាយ៉ាងស៊ីជម្រៅមកចូលដល់ក្នុងមេត្រាទី30ហើយថ្ងៃនេះអញ្ចឹងខ្ញុំមុននឹងចូលនឹងកិច្ចពិភាក្សាសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបវាគ្មិនពីរអ្នករបស់យើង គឺវេទិកាប្រចាំថាសប្តាហ៍របស់យើងគឺសូមជើញបងទៀតថេនដែលជាទីប្រឹក្សានៃសហគមន៍ក្រមហើយនឹងសូមស្វាគមន៍បងបងគឹមគូដែលជាទីប្រឹក្សានៃមជ្ឈមណ្ឌលថតកម្មជាក្រមប្រចាំនៅវេទិការបស់យើងផងដែរ ថ្ងៃនេះយើងបានយកមកវិភាសាថ្ងៃនេះគឺយើងវិភាសាទៅដល់មាត្រាទី30ហើយប៉ុន្តែមុននឹងចូលទៅ ក្នុងកិច្ចពិភាក្សាមាត្រាទី30សូមចេញ បងគីមគូមេធាមេតាធ្វើបច្ចុប្បន្នភាពនៃ COVID-19 ឬក៏ហៅថា Omicron ដែលកើតមានឡើងនៅក្នុងប្រទេសអូស្ត្រាលីយ៉ាងសម្បើមអញ្ចឹងសូមចេញបងគីមគូដូចតទៅ។ គណៈសូមក្រាបថ្លែងគុំប្រជគុណហើយជំរាបសួរលោកទៀតថេន និងក្រាបថ្លែងគុំប្រជគុណគ្រប់អង្គនិងជំរាបសួរញាតិញោមបងប្អូនទាំងអស់ដែល កំពុងទស្សនា live តលក្នុងការផ្សាយ live តលរបស់ KKCC TV វត្តរតនារាមតំបន់ស៊ីដនីប្រចាំរដ្ឋ New South Wales ខ្ញុំបាទមុននឹងធ្វើសេចក្តីប្រកាស UN សូមរាយការណ៍អំពី សភាពការបច្ចុប្បន្នអំពីโรគរាតត្បាត COVID-19 រោគរាតត្បាត COVID-19 ហ្នឹងឥឡូវហ្នឹងវា បានកម្លាយទៅជា ភាពថ្មីមួយទៀតហៅថា Omicron ប៉ុន្តែតាមទភាពដែលអ្នកវិទ្យាសាស្ត្រផ្នែកខាងវិជ្ជពេទ្យហ្នឹងគេបានពិនិត្យមើលវាមិនធ្ងន់ធ្ងរជាងដែល Delta ទេ Delta ហ្នឹងធ្ងន់ធ្ងរជាង ហើយការដែលរាតត្បាតហ្នឹងគឺថាវាកាន់តែឡើងទៅឡើងទៅមួយចាប់តាំងពីថ្ងៃអាទិត្យថ្ងៃទី9ខែ1ឆ្នាំ2022អាហ្នឹងយើងរាយការណ៍មកមាន ត្រឹម30000ផ្លែអ្នកក្នុងមួយថ្ងៃហ្នឹងហើយមនុស្សស្លាប់16អ្នកតែចូលមកថ្ងៃច័ន្ទបន្តទៀតវាមានមនុស្សអឺ20000ចុះមកសល់20000អឺហើយនឹង293ហើយមានមនុស្សស្លាប់18អ្នក ដល់ចុះធ្លាក់មកថ្ងៃ11ដល់ថ្ងៃអង្គារមាន ចំនួន25870នាក់មានចំនួនមនុស្សស្លាប់11នាក់ដល់មកដល់ថ្ងៃ12ដល់ថ្ងៃពុធខែ1 2022មានចំនួនឡើងទៅ33759នាក់រួចមានមនុស្សដល់ទៅ21នាក់ស្លាប់វាច្រើននេះគ្នាឡើងច្រើនណាស់ដល់ថ្ងៃ13ដល់ថ្ងៃប្រហោះ ខែ1 2022មានចំនួនឡើងទៅដល់តែ92264នាក់ធ្វើផ្អើលមករដ្ឋ New South Wales នឹងផ្អើលតង់មន្ត្រីតង់ប្រធានរដ្ឋទេផ្អើលហ្មង វាធ្ងន់ធ្ងរពេកបាទជាជាទៅ1សែននាក់ហើយដូច្នេះប៉ុន្តែ តាម ដែលស្ថិតិពួក ដែល ក្រសួង សុខាភិបាល ពិនិត្យមើលទៅស្ថិតិហ្នឹងវាបូករួមពួកដែលគេហៅថាធ្វើតេស្តតាមស្អីអា fast គេហៅ intelligent rapid test នោះអ្នកដែលធ្វើ test តាមផ្ទះហ្នឹងណាចាអ្នកអ្នកដែលធ្វើតេស្តតាមផ្ទះហ្នឹងមិនបានរាយការណ៍ទៅជូនក្រសួងសុខាភិបាលតតែក្រសួងសុខាភិបាលរដ្ឋហ្នឹងគេបំរាមថាបើធ្វើតេស្តហើយយើងមានមានរោគនឹងពិតប្រាកដយើងមិនរាយការណ៍ទៅប្រាប់គេហួសពីមួយទឹកទៅគេនឹងផាក1000ដុល្លារទៅបាននាំគ្នារស់រនរស់រើលបញ្ញាបញ្ញា តាមគ្នារស់រស់រត់ហ្នឹងផ្ញើអាសេចក្តីរាយការណ៍ទៅជាមួយគ្នាបានឡើងដល់90000ជាងក្នុងថ្ងៃហ្នឹងអូណោវាវាតាក់ទងអញ្ចឹងមិនមានថាក្នុងមួយថ្ងៃ24ម៉ោងឡើង90000នាក់ហ្នឹងដូចជាច្រើនពេកណាបាទបើគេពិនិត្យមើលអញ្ចឹងដល់ថ្ងៃ បន្តមកដល់ថ្ងៃសុកពីម្សិលមិញហ្នឹងធ្លាក់ចុះទៅដល់60000ណែ3018នាក់ប៉ុន្តែអ្នកស្លាប់ច្រើនណាអ្នកស្លាប់ឡើងដល់29នាក់ ដែលមិនដែលមានចាប់តាំងពីរោគរាតត្បាត COVID-19 ហ្នឹងកើតឡើងមកទើបតែថ្ងៃពីម្សិលមិញថ្ងៃសុក្រហ្នឹងមានដល់29អ្នកស្លាប់ហើយក្នុងនោះមានចំនួនស្ត្រី10 14អ្នកហើយនឹងប្រុសហ្នឹង15អ្នកដែលស្លាប់ហ្នឹងហើយអ្នកដែលអត់ចាក់វ៉ាក់សាំងហ្នឹងមាន19អ្នកចាក់វ៉ាក់សាំងអ្នកដល់10អ្នកទៀតអត់បានចាក់វ៉ាក់សាំងហើយអរអាហ្នឹងនិយាយពីថ្ងៃសុក្រជាង ធ្លាក់ចុះមកវិញដល់ថ្ងៃនេះថ្ងៃសៅរ៍ហ្នឹងក៏ report ពីម្សិលថ្ងៃ15ទៅខែ1ឆ្នាំ2022នេះមាន ចំនួនចុះទៀតគេចុះពី63000ទៅ48768នាក់បីករណីដែលឆ្លងរោគហ្នឹងហើយក្នុងឆ្លងរោគហ្នឹងក៏មានចំនួនមនុស្ស20នាក់ស្លាប់ដែរដូច្នេះឃើញថាចិត្តតែមានមនុស្សស្លាប់បន្តទៅបន្តទៅក្នុង20នាក់ស្លាប់ហ្នឹង មានស្ត្រី9នាក់ណាបុរស11នាក់ អុយអ្នកដែលចាក់ឆ្នាំវ៉ាក់សាំងហ្នឹងមាន16អ្នកបានចាក់វ៉ាក់សាំងក៏ស្លាប់ដែរអ្នកដែលអត់ចាក់សោះហ្នឹងមាន4អ្នកក្នុងនោះស្លាប់10 20អ្នកហ្នឹងអុយស្លាប់ហ្នឹងមានតាំងពីអាយុ20ម្នាក់អាយុ53អ្នកអាយុ60ម្នាក់អាយុ74អ្នកអាយុ89អ្នកនិងអាយុ92អ្នកយើងមើលទៅសភាពការដូចជាធ្ងន់ធ្ងរណាស់រោគ COVID-19 ហ្នឹងទោះបីយើងចាក់ថ្នាំការពារក៏ដោយយើងគួរតែប្រុងប្រយ័ត្នជានិច្ច ហើយចំនួនដែលដែល មនុស្សស្លាប់ចាប់តាំងពីរោគ COVID-19 រាតត្បាតក្នុងរដ្ឋ New South Wales មកដល់សប្តាហ៍នេះយើងឡើងទៅណែ6សែន77950នាក់ហើយមួយក្នុងនោះ មាន ចំនួនមនុស្សស្លាប់មាន848នាក់ដែលស្លាប់ដោយសាររោគនោះហើយក្នុង បច្ចុប្បន្នភាព នេះបច្ចុប្បន្នកាលនេះមានចំនួនមនុស្សដែលដែលដែល ទៅសំណាក់នៅមន្ទីរពេទ្យព្យាបាលដោយសាររោគ COVID-19 ហ្នឹងមាន2576ច្រើនមែនទែនឥឡូវហ្នឹងឥឡូវហ្នឹងវាទៅមន្ទីរពេទ្យច្រើនត្រូវច្រើនទៅហើយអ្នកដែលនៅភាពអាសន្ន ICU ហ្នឹង193នាក់អ្នកដែលត្រូវការពាក់ម៉ាស់អុកស៊ីហ្សែនជំនួយដកដង្ហើមហ្នឹង58នាក់ខ្ញុំបានតាមដានមើលព័ត៌មានពីល្ងាចមិញម៉ោង6ហ្នឹងគេប្រាប់ថា គលានុបដ្ឋៈទាំងឡាយហ្នឹងកាត់បន្ថយឡើង600អ្នកជាងនៅព្រោះឆ្លងរោគនេះឲ្យធ្វើចតាល័យស័កហ្នឹងឲ្យមនុស្សដែលដែលមានជំងឺហ្នឹងកាន់តែច្រើនឡើងទៅច្រើនឡើងទៅចូលទៅសំណាក់នៅក្នុងទីពេទ្យដូច្នេះវាចង់ច្រើនពេកអ្នកដែលនៅក្នុងគេហៅសម្រាប់ភូមិមុខអានេះមានសង្គ្រាមប៉ុន្តែសម្រាប់ភូមិរឿងរោគកូវីដអ្នកដែលគ្រូពេទ្យនិងគលានុបដ្ឋៈហ្នឹងគេថាខ្វះហើយឥឡូវកំពុងត្រូវការជាចាំបាច់ហើយដល់អញ្ចឹងទៅគេចង់ឲ្យអ្នកដែលរោគ មានរោគតិចតួចដែលអាចធូរស្រាវនឹងអាចទៅជួយវិញមិនចាំបាត់បាត់រោគសោះទេ មានកិច្ចការខ្លះដូចជា អ្នកបើកបរត្រាក់រថយន្តត្រាក់សម្រាប់ដឹកជញ្ជូនសម្ភារៈគ្រឿងសម្ភារៈបរិភោគសម្រាប់លុកនៅក្នុងណែណែយើងហៅថាទីផ្សារ supermarket ហ្នឹងពីព្រោះតាមទីផ្សារតាមព័ត៌មានអញ្ចឹងមើលទៅក្នុងអាឡែងកន្លែងគេដាក់តំណែងលុកហ្នឹងអាតាមធ្នើធ្នើ ដាក់តំណែងលុកហ្នឹងវាវាលលេងថេងអត់មានអីសោះហ្មង វាមកពីអាអ្នកដឹកបាត្រាក់ហ្នឹងវាមានរោគហ្នឹងដែរដល់គេគេហាមឲ្យវធុចាត់តាលិសាអត់មានអ្នកធ្វើការអត់មានអ្នកដឹកមកទី1ទៅទី2ទៀតអ្នកដែលរៀបចំអវ័នដែលកោះពីធុំពីកេះសំធំយកទៅដាក់នៅធ្នើសម្រាប់លោកតាំងនៅហ្នឹងអ្នកហ្នឹងក៏ព្រេឈឺដែរអត់វាចូលចាត់តាលេខទៅអត់មានមនុស្សមករៀបរបស់នឹងលោកឡើយមនុស្សវាចិត្តតែភ័យទៅទិញតតទៅវាលេងអស់ពីពីពី supermarket ហ្នឹងវាលេងលេងទៅជារឿងមួយ ដល់អញ្ចឹងទៅរដ្ឋបន្ធូរបន្ថយអ្នកដែលបើកត្រាក់ហ្នឹងបើសិនជារោគហ្នឹងវាស្រាលអាចឲ្យត្រឡប់មកធ្វើការវិញបានដោយប្រុងប្រយ័ត្នហើយមើលទៅរឿងដែលចាក់វ៉ាក់សាំងហ្នឹងអ្នកដែលចាក់បានបច្ចុប្បន្នមកដល់ថ្ងៃនេះហ្នឹងអ្នកដែលអាយុពី16ឡើងទៅហ្នឹងចាក់បានមួយមួយដុសហ្នឹងមានចំនួន95.2%ហើយចាក់បានពីរដុសមានចំនួន93.8%ហើយសម្រាប់កូនក្មេងអាយុពី10 12ទៅ15ឆ្នាំហ្នឹងចាក់មួយដូសហ្នឹងបាន82%ចាក់ពីរដូសហ្នឹងបាន78.3%ហើយឥឡូវមានកម្មវិធីចាក់ឲ្យក្មេងពីអាយុណែ5ឆ្នាំទៅ11ឆ្នាំទៀតចាក់បាន8.9%ហើយចាក់អាវាយអាឡើង Pfizer ហ្នឹងវ៉ាក់សាំងហ្នឹងដូច្នេះយើងឃើញថាឥឡូវហ្នឹងមានកម្រងដែលចាក់ខ្ញុំបានយកស្ថិតិមើលដែលមានប្រមាណអ្នកទេអ្នកដែលចាក់ណែ អាគេហៅ third dose booster dose ហ្នឹងចាក់ទី3ហ្នឹងគឺលោកទី10បានចាក់ហើយហ្នឹងវាអាហ្នឹងជាការចាំបាច់រដ្ឋតម្រូវបើយើងចាក់រឿងវ៉ាក់សាំងទី3ហ្នឹងបានអាហ្នឹងជារឿងមួយ ដែលវាជួយ សម្រាលឲ្យជីវភាពយើងបានធូរស្បើយក្នុងការដែលឆ្លងរោគហ្នឹងមកហើយជាពិសេសទៅទៀតរដ្ឋាភិបាលអាហ្នឹងសម្រាប់តែពីមុនថា6ខែក្រោយមកថា4ដល់4ខែចាក់បានតែសម្រាប់មនុស្សដែលមានរោគគេថាមានភាពស៊ាំនឹងរោគភាពស៊ាំនឹងរោគហ្នឹងដូចជាភាព យើងកើតជំងឺណាធម្មតាអញ្ចឹងទៅដល់ពេលយើងទៅគ្រូពេទ្យគ្រូពេទ្យឲ្យឆ្នាំគេហៅឆ្នាំផ្សះថ្មីយើងហៅកាត់ថាឆ្នាំផ្សះអញ្ចឹងអាហ្នឹងអង់គ្លេសហៅថា antibiotic យើងមកលេបហើយលេបអស់អា antibiotic ទៅវាមិនបាត់អារោគហ្នឹងវានៅទៀតទៅសុំភាសាទៀតឡើង2សា3សារោគហ្នឹងទៅតែមិនបាត់អាហ្នឹងហើយគេហៅភាសាអង់គ្លេសហៅថា immuno compromise ដែលចាក់វ៉ាក់សាំងទៅហើយវាសមមេរោគហ្នឹងវាធ្វើឲ្យអាជាតិណែ immune នៅក្នុងខ្លួនហ្នឹងมันអាចប្រឆាំងនឹងមេរោគហ្នឹងបានតែ100%ទេបើទន់ខ្សោយអាហ្នឹងទៅមេរោគអាចឆ្លងមកបានដោយងាយសម្រាប់បុគ្គលដែលមាន immuno compromise ហ្នឹងអាចចាក់បានក្នុងរយៈពេល2ខែគឺចាក់ចាក់ second dose ហ្នឹងបាន2ខែចាក់ dose ទី2បាន2ខែអាចចាក់ booster dose third dose ហ្នឹងបានអាហ្នឹងណែតាមសេចក្តីរាយការណ៍របស់ខ្ញុំសូមណែចប់តែប៉ុណ្ណេះសិនរោគក្នុង COVID អរគុណហើយបង មើលឃើញស្ថានភាពកូវីដហ្នឹងវាស្លាប់ហ្នឹងក៏សម្បើមដែរហើយឆ្លងក៏លឿនទៀតហើយហើយដូចជាបងមានការរៀបរាប់មិញនេះសេដ្ឋកិច្ចហ្នឹងក៏ដាំដោដាំដងធឹកដែរអញ្ចឹងក៏មិនដឹងគិតធ្វើម៉េចទេឥឡូវត្រូវតែរស់ទៅតាមហ្នឹងរស់ទៅតាមរោគហ្នឹងឯងមកថារោគហ្នឹងវាបើវាស្រាលរៀងយើងយ៉ាងធូរតិចទៅ យើងអាចទៅទៅទៅធ្វើការបានហើយអ្នកខ្លះហ្នឹងគឺថា มันអាចទៅបានទេដោយសារតែទៅរោគថ្មីថ្មីតើតែធ្វើ isolate នឹងឲ្យបានយូរអូខេឥឡូវហ្នឹងចូលទៅដល់ធ្លាប់នៅអូស្ត្រាលីវាមិនធ្លាប់ប៉ុន្តែដូចមួយរយៈមុនហ្នឹងមានរោគសារោគគ្រុនប្រសាយបាក់សៃអីនៅហុងកុងនៅកូរ៉េអីគេធ្លាប់ជួបអស់គេ ពាក់ម៉ាស់ឡើងប្រហែលឆ្នាំណាបងគេរស់ជាមួយរោគហ្នឹងធ្លាប់អស់ហើយដូចពួកជាជនរដ្ឋហុងកុងស្រុកចិនជប៉ុនកូរ៉េអីហ្នឹងណា ហើយយើងទូទៅយើងសមជាមួយអានឹងនឹងយើង ពាក់ម៉ាស់តែប្រហែលថាមួយឆ្នាំទៀតចុះអស់ហើយអស់មានអីហើយដោយលោកគឹមគូមានប្រសាសន៍មិញអញ្ចឹងបញ្ហាឡើងនឹងអ្នកធ្វើតេស្តមិត្តភក្តិខ្ញុំកណា5 6នាក់ហើយប្រឡងអីវិញគាត់ធ្វើតេស្តមាននេះគាត់មានរាយការណ៍ណា ដល់ដល់ឥឡូវជាបាត់ទៅហើយហ្នឹងតែ5ថ្ងៃនេះជាហើយសុខតែត្រឡប់មកវិញអត់មាន negative អស់លេងហ្នឹងអូខេអឺគ្រាន់តែឆ្ពងគល់សក្រីស្លឹកក្រូចសើចហើយនឹងផ្លែក្រូចសើចអីហ្នឹងទៀតខ្ញីអីហ្នឹងចេះតែដាក់ទៅស្លឹកខ្ញីស្លឹកអីហ្នឹងខ្ញីហ្នឹងស្លឹកក៏ល្អដែរដាក់ទៅណា អីស្លឹកគ្រៃនឹងដាក់ទាំងស្លឹកទាំងគល់អីនោះដាំបាយបាយដាក់ទៅឲ្យស្លឹកក្រូចនឹងអូពិសេសសម្បោះក្រូចឆោចអីមិនដាក់ទៅស្រឡះខ្លួនផឹងហ្មងគ្រាន់តែបែកដេញដេញមេរោគហ្មងណាណាអស់ទៅវាជួយទៅដល់ប្រព័ន្ធដង្ហើមដកដង្ហើមហ្នឹងឲ្យចូលទៅហើយមេរោគហ្នឹងទៅធ្លាក់ចូលកាពះហ្នឹងស្លាប់ហើយទឹកប្រមាត់បាញ់ចេញមកបៃបញ្ចូលក្នុងពោះវៀនទៅតាម ណាទ្វាវច្ចមៈអស់ហ្នឹងចេញទៅទ្វាលិមក់អស់ហ្នឹងណាតែចូលដល់កាពះស្លាប់ហើយមេរោគហ្នឹងឥឡូវអាអូមីក្រុនហ្នឹងវានៅ តែម្ដុំកោមមាត់ហើយនឹងច្រមុះហ្នឹងតើបងណាវាបំលែង ខ្លួនស្រាលថាឥឡូវវាដូចតែរបស់ធ្វើផលិតឥឡូវអញ្ចឹងអាមេរោគនោះដូចរបស់ថ្មីឥឡូវអញ្ចឹងតែប្រហែលឆ្នាំទៅហើយលេឡូណា ដល់របស់យើងចរចរស្រាលស្រាលហ្នឹងបងអាមានរោគចេញមុនកាលអា Delta strain អីនោះអានោះវាធ្ងន់នោះចាវាធ្ងន់គេមហាមឲ្យយើង ចាប់ដៃមិនអញ្ចឹងហ៎បងបាទបាទព្រោះអានោះឆ្លង តាមចាប់ដៃចាប់អីហ្នឹងឥឡូវគ្មានទេអត់មានឆ្លងតាមចាប់ដៃចាប់ជើងអីទៀតណាអានោះឆ្លងតាមខ្យល់ដល់ដង្ហើមហ្មងហ្នឹងវាអណ្ដែតនៅលើអាកាសវាស្រាលខ្លួនវាអណ្ដែតនៅលើអាកាសហ្នឹងរយៈពេលវែងអញ្ចឹងទៅទៅឆ្ងាយអញ្ចឹងទៅ ប៉ុន្តែជួនកាលហ្នឹងចូលមកប្របេះប្របោចអីជាប់នៅក្នុងអាវក្នុងខោអីយើងតែប្រហែលម៉ោងងាប់ហើយ3ម៉ោងអីហ្នឹងបើជាប់ក្នុងអាវណាបាទហើយម្លោះហើយអាហ្នឹងវាទៅជាក្រុនប្រាសាយឥឡូវហ្នឹងអូខេអូមីក្រុននេះទៅជាក្រុនប្រាសាយអស់ហើយអូខេឥឡូវឥឡូវយើងចូលក្នុងមេត្រាទី30ហើយចាំចាំអុយបងគូបន្តទៀតនៅ មាត្រាទី30ហ្នឹងតើអឺសប្តាហ៍មុនយើងបានអឺឈប់អមមួយសប្តាហ៍ហ្នឹងទេណាដូចមានឈប់ទេយើងអត់មានឈប់ណាគុណអត់មានឈប់ណាហេដូចយើងឈប់មួយសប្តាហ៍យើងពីពីយាមួយសប្តាហ៍យើងចោលឆ្នាំនេះយើង សម្រាប់មកពីបាយគ្នាយូរហើយគេទៅឲ្យជួបនឹងបានយើងឡើងប្រហែល10000មកវិញហ្នឹងណា ពុំឆ្នាំយើងជួបជុំគ្នាយូរយារណោះដល់ជុំប្រធានណាបងគីមគូអានបាលីអាអានអង់គ្លេសផងហើយនឹងនឹងខ្មែរតែម្ដងណាខ្ញុំប្រកាសណាចំបាទសូមធ្វើការអាននៅសេចក្តីរាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមឥឡូវយើងចូលដល់មាត្រា30ហើយ សូមអានជាភាសាអង់គ្លេសមិនសិន Article Thirty One: military activities shall not take place in the lands or territories of indigenous peoples unless justified by a relevant public interest or otherwise freely agreed with or requested by the indigenous people concerned. Two, states shall undertake effective consultations with indigenous people concerned through appropriate procedures and in particular through their representative institutions prior to using the lands or territory for military activities ខ្ញុំសូមអានជាភាសាខ្មែរមាត្រា31 មិនត្រូវអនុញ្ញាតឲ្យមាននៅលើដីធ្លីឬដែនដីរបស់ជនជាតិដើមទាំងឡាយឡើយប្រសិនជាគ្មានផុសតាងបញ្ជាក់ថា មានការគម្រាមកំហែងធ្ងន់ធ្ងរដល់ផលប្រយោជន៍សាធារណៈដែលពាក់ព័ន្ធទេឬប្រសិនជាគ្មានការយល់ព្រមដោយសេរី ឬតាមការស្នើសុំពីជនជាតិដើមទាំងឡាយដែលពាក់ព័ន្ធទេនោះ2រដ្ឋទាំងឡាយ ត្រូវធ្វើការពិគ្រោះយោបល់ ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងជនជាតិដើមទាំងឡាយដែលពាក់ព័ន្ធតាមរយៈនីតិវិធីសមស្របហើយជាពិសេសតាមរយៈស្ថាប័នតំណាងរបស់ពួកគេ មុននឹងប្រើប្រាស់ដីធ្លីឬដែនដីរបស់ពួកគេសម្រាប់សកម្មភាពយោធាពីណែនៅក្នុងណែមាត្រា30នេះវាមានការតាក់ទងទៅមាត្រា29 មាត្រា29ហ្នឹងនិយាយពីពីបរិស្ថានហ្នឹងមិនអោយមានយកយកគ្រឿងអាវុធយោធាគ្រឿងទុះគ្រឿងម្សៅគ្រឿងពុះពលអីហ្នឹងយកមកចាក់នៅក្នុងដីធ្លីឬដែនដីរបស់ជនជាតិដើមដល់ឥឡូវនេះមាត្រា30គឺហាមហាមមិនអោយរដ្ឋាភិបាលហ្នឹងយកគ្រឿងនៃសម្ភារៈយោធានេះសម្ភារៈយោធាដែរនេះសម្រាប់ មិនមានសម្ភារៈទេនិយាយពីសកម្មភាពយោធាបានសេចក្តីថាមកមកធ្វើជំរុំជាជាបន្តីទាហានវឹកហាត់ណែបាញ់ក្របផ្លោងក្របអីហ្នឹងអាហ្នឹងមានជាតិពុះពុលច្រើនមិននឹងធ្វើសេចក្តីអត្ថាធិប្បាយខ្ញុំសូមអាននៅសេចក្តីរាយការណ៍របស់លោកអាដាម Kenny Zuski នៅក្នុងការដែលស្ដារដីឡើងវិញក្នុងឆ្នាំ2016 ដែលគេហៅថា land degradation from military toxics ការរិចរឹលដីពីជាតិពុលយោធាគឺការពិចារណាលើសុខភាព សាធារណៈនិងផ្លូវដំណោះស្រាយដែលអាចកើតមានចាំមើលតើថាវាមានណែប៉ះពាល់ទៅដល់បរិស្ថានយ៉ាងណាទៅបាន UN ចេញច្បាប់មាត្រា30ហ្នឹងថាមិនអោយរដ្ឋាភិបាលហ្នឹងដាក់ណែតំបន់យោធាមកនៅ ជាប់នឹងនឹងដែនដីរបស់ជនជាតិដើមឬក៏ក្នុងទីដីធ្លីឬក៏ដែនដីរបស់ ជនជាតិដើមទៅតាមសេចក្តីរាយការណ៍2.4.1សកម្មភាពយោធាគណៈពេលដែលនៅតែត្រូវបានគេមើលរំលងថា ជាមូលហេតុចម្បងនៃការខូចខាតអឺ ecology ecology ហ្នឹងគឺប្រព័ន្ធដែលដែលនៅជុំវិញយើង ដែលយើងរស់នៅជាមួយហ្នឹងដែលតាក់ទងជាមួយសុខភាពយើងតាក់ទងនឹងការរស់នៅយើងហៅថា ecology សកម្មភាពយោធាក្នុងអំឡុងសង្គ្រាមមើលមុខបងឃើញមកចំហៀងអឺយកមកចិត្តតិចមកកណានដែល ហៅថា LGG សកម្មភាពយោធាក្នុងអំឡុងសង្គ្រាម ដូចជាចំនួននិងក្នុងសន្តិភាពក៏ដោយបណ្ដាលឲ្យមានការរិចរិលនៅបរិស្ថានយ៉ាងទូលំទូលាយដល់យូរអង្វែងតាមការពិតធម្មជាតិតែងតែជន់រងគ្រោះនៃសង្គ្រាមលោកអតិឡា លោកបានដុតទេសភាព ពីក្រោយកត់ក្នុង ការដកថយរបស់គាត់គឺពេលគាត់វាយចែងគេគាត់ដកតបចេញគាត់ដិតទេសភាពក្រោយខ្នងអានឹងជារឿងមួយធ្វើឲ្យជាតិណែពុះពលនៅក្នុងអាកាសការទម្លាក់ក្របបែកនូក្លីអែនៅទីក្រុងរីយ៉ូស៊ីម៉ានិងអាណាកាសាគីបានសម្លាប់មនុស្សរាប់សែននាក់អាផ្លាស់ប្ដូរនៃប្រព័ន្ធ DNA នៃមនុស្សចំនួនក្រោយនិង បានបំពុលដីធ្លីដ៏ធំល្វឹងល្វើយសារធាតុទឹកទឹកក្រូចទឹកប៉ក្រូចសារធាតុប៉ទឹកក្រូចអាហ្នឹងដែលប្អូន តាំងបាននិយាយលើកមុនហើយសារធាតុប៉ទឹកក្រូចបណ្ដាលឲ្យមានការបំពុលយ៉ាងទូលំទូលាយនិងយូរអង្វែងនៅក្នុងប្រទេសវៀតណាមកម្ពុជានិងឡាវដូច្នេះវាត្រូវបានទទួលយកកាន់តែខ្លាំងឡើង ថាសកម្មភាពយោធា ត្រូវតែគ្រប់គ្រងនិងត្រួតពិនិត្យដើម្បីទប់ស្កាត់ផលប៉ះពាល់បរិស្ថានដែលមិនចាំបាច់ដំណើរការនេះបានចាប់ផ្ដើមក្នុងអំឡុងពេលសន្និសិទទីក្រុងរីអូស្ដីពីបរិស្ថាននិងការអភិវឌ្ឍក្នុងឆ្នាំ1992ជាមួយនឹងការដាក់បញ្ចូលបទដ្ឋាននិងបរិស្ថានសម្រាប់យោធាជាផ្នែកនៃរបៀបវរៈ21រួមទាំងសម្រួតការសម្រាប់អឺ សម្អាតនិងការស្ដារឡើងវិញ នៅការខូចខាតដែលបណ្ដាលមកពីសកម្មភាពយោធាអានេះចង់អានបន្ថែមសូមអានមើលផ្នែករួងដែល ចំណងជើងថាករណីការសិក្សាការបំពុលដី នៅគុយវេត បន្ទាប់ពីការលុកលុយរបស់អ៊ីរ៉ាក់ឆ្នាំ1990ទៅ1991ក្រោយមកនៅក្នុងផ្នែកនេះ ដើម្បីបង្ហាញចំណុចនេះ ខណៈពេលដែលឧបករណ៍យោធា និងសពាវុធត្រូវបានប្រើប្រាស់ក្នុងសមរភូមិក្នុងចំនួនអាវុធភាពច្រើននិងមិនត្រូវបានប្រើក្នុងការប្រយុទ្ធឡើយការប៉ັດអាវុធភាពច្រើននឹងត្រូវបានប្រើតែក្នុងការវឹកហាត់ប៉ុណ្ណោះហើយក្របរំសេវភាពច្រើនត្រូវបានបោះចោលដោយសារតែការផាត់កំណត់នៃអាយុកាលធ្នើរបស់ពួកវានិងពីភាពហួសសម័យ កន្លែងបណ្ដោះបណ្ដាល រួមទាំងកន្លែងបាញ់ប្រហារបង្កបញ្ហា បំពុលយ៉ាងសំខាន់ក៏ដូចជាការឈឺក្បាលក្នុងការចោលក្របរំសេវសូមមើលផ្នែករួងដែលមានចំណងជើងថាករណីសិក្សា ការបំពុលដីនៅជួរបាញ់ប្រហារនៅពេលក្រោយមកក្នុងផ្នែកនេះសម្រាប់ព័ត៌មានលម្អិតវិធីសាស្ត្រជំនួយ ប្រកបដោយសុវត្ថិភាពនិងសុវត្ថិភាពបរិស្ថាន ត្រូវតែបង្កើត និងអនុវត្តសពាវុធភាពច្រើន មានផ្ទុកសារធាតុរំសេវនិងរំសេវនៅសហរដ្ឋអាមេរិករហូតដល់ពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1990ការអនុវត្តជាទូទៅសម្រាប់ការចោលអាវុធធម្មតាដែលលែងប្រើរួច រួមទាំងក្របមីនក្របបែកដៃនិងក្របកំភ្លើងធំ គឺជាវិធីសាស្ត្រផ្ទុះ បំផ្ទុះដុតបំផ្ទុះដោយ ចំហការដុតចំហមានន័យថាបង្ហូររំបង្ហូរម្សៅរំសេវចេញពីក្របបែកហើយដុតក្នុងតេះធំការបំទុះក្របបែកបើកចំហពាក់ព័ន្ធនឹងការវិចខ្ចប់អាវុធនៅក្នុងធុងហើយបន្ទាប់មកជាធម្មតាណែ ដាក់ដាក់កប់ពួកវានៅក្រោមដី2ម៉ែត្រហើយបំផ្ទុះពួកវា ការអនុវត្តទាំងនេះ បានបញ្ចេញជាតិពុលចូលទៅក្នុងដីទឹកនិងខ្យល់ដែលបណ្ដាលឲ្យមានការបំពុលយ៉ាងទលំទលាយនិងយូរអង្វែងពួកវានៅតែត្រូវបានប្រើប្រាស់នៅពេលដែលវិធីសាស្ត្របំផ្ទុះបិទបំផ្ទុះបិទចិត្តដែលប្រតិបត្តិការកើតឡើង នៅ ក្នុងរចនាសម្ព័ន្ធដែលមានផ្ទុក มันអាចធ្វើទៅបានសម្រាប់ហេតុផលសុវត្ថិភាពនិងសុវត្ថិភាពបន្តមកគេហត្ថសម្ព័រទាំងនេះទៀមទាការសម្អាតនិងការជួសជុលយ៉ាងទូលំទូលាយការតស៊ូមតិសម្រាប់ការអនុវត្តការដុតនិងការបំទុះបិទចិត្តបានចាប់ផ្ដើមនៅពាក់កណ្ដាលទសវត្សឆ្នាំ1990វិធីសាស្ត្រទាំងនេះត្រូវបានអនុវត្តនៅក្នុងសហរដ្ឋអាមេរិក សម្រាប់ការដោះស្រាយអាវុធគីមីធម្មតាប្រព័ន្ធនិង បច្ចេកវិទ្យាបំផ្ទុះបំបិទចិត្តមានផ្ទុកនៅសារធាតុពុលយ៉ាងច្រើនហើយប្រមូល វាបានក្នុងតម្រងរឹងនិងរាវគេថាមានជាតិរឹងផងជាតិរាវផងសម្រាប់ការព្យាបាលបន្ថែម ឬសម្រាប់ការរក្សាទុកបិទចិត្តនៅកន្លែងចាក់សម្រាមដែលមានជាតិពុល ការបំភាយឧស្ម័នពុលចេញពីកន្លែងបំទុះបិទចិត្តត្រូវបាន សម្អាតមុនពេលបញ្ចេញទៅក្នុងបរិយាកាសច្រើនហ្នឹងបងច្រើនអត់អស់ចាប់ឯកគុណបាទតើនេះបើបើតាមយើងមើលឃើញថា អបតីទាហាននៅចិត្តផ្ទះយើងការវឹកហាត់បាញ់ក្របផ្លោងអ្វីអ្វីគ្រប់បែបយ៉ាងហ្នឹង វានៅចិត្តផ្ទះចិត្តភូមិស្រុកយើងហ្នឹងយើងថាអូអានឹងអីទេទាហាននៅចិត្តយើងមាននេះប៉ុន្តែទៅតាមការស្រាវជ្រាវរបស់នៃពួកវិទ្យាសាស្ត្រផ្នែកខាងអាឡែងបរិស្ថានហ្នឹងគេរកឃើញអាជាតិពុពលដោយសារនៃនៃសកម្មភាពយោធាហ្នឹងហេតុនេះហើយបានមានមាត្រា30នេះពេញឡើងអាកន្សែងយើងបាញ់ហើយអាកន្សែងយើងបាញ់ហើយ កណាអាហ្នឹងក្របបាញ់ផងក្របជួនកាលយកទៅកាច់ចោលចាក់អង្សេវចោលក្នុងដីពេះពេញហ្នឹងកាច់ក្បាលជិះចាក់អង្សេវចោលហ្នឹងអានេះសេចចិត្តពុលដល់អង្សេវហ្នឹងចាក់ចូលមានមានហូហូវាលេទៅជាទឹកជាអីហ្នឹងវាវាជាតិពុលក្នុងទឹកហ្នឹងអាហ្នឹងតែតាមពិតទៅរឿងនេះតាមពិតទៅបើយើងមិនយល់គេមិនបាច់ដាក់អាលែងមេត្រា30 24 30ឲ្យយើងនេះប៉ុន្តែសារអាជាតិហ្នឹងព្រោះអាជាតិហ្នឹងវាធ្វើឲ្យមនុស្សមានបញ្ហាច្រើនណាជំងឺរបេងជំងឺណែ សួតជំងឺណែមហារាជអីហ្នឹងវាអាចកើតដោយសាររោគដោយសារជាតិពុលអស់ហ្នឹងបងប្អូនតាំងមាននិយាយដែររឿងជាតិពុលហ្នឹងវាឆ្លងកាត់តាមតាមខ្យល់អាកាសតាម ទឹកនិងតាមដីហ្នឹងក៏គេមាននិយាយហ្នឹងអូខេណាហ្នឹងខ្ញុំកណាសូមប៉ុណ្ណឹងចោលឲ្យលោកទាធានជួយបន្ថែមហ្នឹង តាមពិតទៅរឿងរបស់ទាំងហ្នឹងពីព្រោះមានបទពិសោធន៍បានគេយកមកដាក់ចូលក្នុងមេត្រាហ្នឹងពីព្រោះជនជាតិដើមគាត់អត់មានដឹងថាហ្នឹងវាចិត្តពលចិត្តអីទេជួនអីគាត់យកទៅលេងគាត់ទៅអូសលេងឬក៏គាត់ទៅយកទៅជាឆ្នៃទៅជាវត្ថុប្រើប្រាស់អីជាដើមអាហ្នឹងខ្សិតតែជារឿងហេតុនាំឲ្យគ្រោះថ្នាក់ដល់ជីវិតទាំងអស់អញ្ចឹងហើយបានគេមានច្បាប់មួយហ្នឹងគេហៅថាសេចក្តីប្រកាសហ្នឹងធ្វើការណែនាំ ឬក៏ដាក់សម្ពាធទៅលើរដ្ឋអាជ្ញាហ្នឹងកុំឲ្យមានការរំលោភបំពានទៅលើជនជាតិដើមហ្នឹងអានោះក្នុងមេត្រាទី30ហ្នឹងបងថេនឡើយយើងយើងសិក្សាអំពីមេត្រាកថាខណ្ឌទី1ទៅកថាខណ្ឌទី2ស្អែកយើងបន្តអញ្ចឹងយើងសភាសានៅក្នុងកថាខណ្ឌទី1ឲ្យឲ្យពឺស្ដាបងណាអរគុណច្រើនបងទៀតថេនកណាសូមអរគុណជំរាបសួរសាជាថ្មីលោកគឹមគូសូមផ្ញើគុំគ្រប់បងប្អូនយើងទាំងអស់ នៅក្នុងនេះនិយាយពីបរិស្ថានតកតងនៅក្នុងបរិស្ថានសង្គមទៅណាចាបរិស្ថាននៅលើសង្គមនឹងវាមានទាំងសកម្មភាពប្រើប្រាស់ប្រព័ន្ធយោធា ហើយនឹងក្របរំសេវដែលផ្ទុកពីមុន លើកមុនយើងនិយាយពីរឿងផ្ទុកជាតិពុលនៅម្ដុំទឹកដីរបស់ជនជាតិដើម អីធ្លីរបស់ជនជាតិដើមឥឡូវនិយាយទៅដល់កន្លែងទុកអាវុធយើងនិយាយរឿងហ្នឹងយើងនឹកទៅដល់កាលសម័យមុនណោះនៅខេត្តឃ្លាំងយើង គេមានធ្វើពលានយន្តនៅក្បែរភូមិយើងណានៅក្នុងកណ្ដាលភូមិយើងបងពលានយន្តមានអាវុធផ្សេងអីចឹងណាក៏ប៉ុន្តែសម័យសង្គ្រាមហ្នឹងគេមិនខ្វល់ខ្វាយពីរឿងបញ្ហាជនជាតិដើមហើយមួយទៀត ចំណុចហ្នឹងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិហ្នឹងវាមិនតាន់ចេញហើយយើងនៅក្នុងកិច្ចការហ្នឹងយើងពិនិត្យមើលឃើញច្រើនណាស់ជំនាន់សង្គ្រាមតាំងពី1800ផ្លាយសហរដ្ឋអាមេរិកជាមួយអង់គ្លេសក៏មានបារាំងជាមួយអង់គ្លេសក៏មានបារាំងជាមួយពួកនឹងជប៉ុនជាមួយនឹងពួកអាល្លឺម៉ង់អីហ្នឹងអាហ្នឹងគេហៅថាគេហៅសំណល់យុទ្ធភ័ណ្ឌណាបាទ ហើយអានឹងគេហៅណែរបៀបការឈឺចាប់នឹង វាតពូជទេហៅ transparent generation ណាវាដូចថាផលប៉ះពាល់ដល់ដល់ពុយបោវាវាចម្លងពីពីចំនួនមួយ ទៅ ចំនួនមួយ ហើយវាតជាប់មករហូតទៅ តជាប់មករហូត បានអង្គការសហប្រជាជាតិនឹងមើលឃើញហេតុផលអស់អញ្ចឹងចឹងគេសិក្សាមើលជុំវិញនឹងកន្លែងដែលប៉ះពាល់ធំជាងគេ គឺជនជាតិដើមមកពីខាងក្រមនឹងមិនសូវមានអ្នកតវ៉ាពលការតវ៉ាតលនេះចឹងគេប្រាប់គេប្រាប់ឲ្យយើងនឹង បានយល់ដឹង យើងជាជនជាតិដើមព្រោះ ជនជាតិដើមគឺ self identification គឺថាយើងជាអ្នកកំណត់អត្តសញ្ញាណរបស់យើងថាជាជនជាតិដើមយើងមិនចាំបាច់យួនប្រាប់ថាយើងជាជនជាតិដើមទេឥឡូវយើងកំណត់ថាជនជាតិយើងជាជនជាតិដើមអញ្ចឹងតំបន់ដីយើងតែមានពាក់ព័ន្ធជាមួយក្របម្សេវមកបាញ់បោះអីឬមួយធ្វើឃ្លាំងស្តុកក្របអី ឬមួយក៏យើងឃើញគេកាច់អាលេងក្បាលក្របក្បាលអីរបៀបដូចសម័យពីដើមជំនាន់សាធារណរដ្ឋនៅប្រទេសកម្ពុជា សាធារណរដ្ឋខ្មែរនោះព្រះអង្គមានស្ក្រាមនោះអឺទៅទិញអាក្របកភ្លើងមកទៅហ៊ានយកក្របកភ្លើងយកមកលក់ហ្នឹងគេកាច់អាក្បាលក្របកភ្លើងហ្នឹងស្លចេញជាស្ពាន់យកទៅចាក់ធ្វើជាផ្ដិលធ្វើជាគ្រឿងស្ពាន់គ្រឿងអីខ្មែរយើងចម្លាក់ស្ពាន់នោះ ផ្ទាល់ស្ពាន់ផ្ទាល់អីហើយគ្រឿងស្ពាន់គ្រឿងអីអាជើងទៀនជើងទៀនស្ពាន់អីហ្នឹងភាកច្រើនយកអាក្បាលក្រកភ្លើងហ្នឹងតាអឺអាក្បាលហ្នឹងឲ្យចាក់ម្សៅចេញទៅយកអាកន្ទុះកភ្លើងយកអាសបកដាក់ម្សៅហ្នឹងបាទកាច់ក្បាលនឹងចេញចាក់ម្សៅចោលយកអាជាតិស្ពាន់ដែលធ្វើក្រកភ្លើងហ្នឹងយកទៅស្លធ្វើជាគ្រឿងលោហៈធាតុបាទជើងទៀនធ្វើជានាគ ទៀនអីផ្សិលស្ពាន់អីខ្ញុំក៏ណាឃើញផ្ទាល់ភ្នែកហើយហ្នឹងបាទនោះអស់ចឹងចឹងបើថាពាក់ព័ន្ធដល់កន្លែងទឹកដីជនជាតិដើមរបស់យើងហ្នឹងតើបានហាមឃាត់ហើយគឺថាមិនចាំបាច់គេមកញែកហើយយើងមើលឃើញប្រមូលគ្នាប្រកាសថាហ្មងព្រោះយើងចេះច្បាប់ហើយអញ្ចឹងទេឥឡូវសេចក្តីប្រកាសហ្នឹងអង្គការសហប្រជាជាតិការពារអញ្ចឹង គេថានឹងសម្រាប់ក្រុមជនជាតិដើមយកទៅប្រើប្រាស់ទៅហើយយើងប្រកាសថាយើងជាជនជាតិដើមថាយើងជាជនជាតិដើមនឹងហ្មងមិនថាចាំមិនគេឲ្យទេទេថាយើងពូជម្បោជនជាតិដើមនឹងប្រកាសថាយើង ជន ជាតិដើមអញ្ចឹងយើងមានសិទ្ធិហ្នឹងយើងមានសិទ្ធិអស់ចឹងការពារដីធ្លីអីរបស់យើងហ្នឹងបើសិនណាគេ យកទឹកដីរបស់យើងធ្វើជាកន្លែងបាញ់ស៊ីបបាញ់អីឧទាហរណ៍ឡើងវឹកវនទាហានធ្វើលើកដបោកអីឥឡូវដូចនៅភូមិកណ្រែងហ្នឹងក្បែរភូមិកណ្រែងកន្លែងឡងមីហ្នឹងសាឡងមីហ្នឹងមានអាប្រទាយទាហានមួយគេធ្វើអាកន្លែងបាញ់ស៊ីបហ្នឹងធ្វើកន្លែងវឹកវត្តទាហានហ្នឹងលើកក្បែរស្លាចោតទៀនណាលើកបណោកលើកលើកបណោកដបោកធនុបដូចធនុបខ្ពស់មួយអញ្ចឹងទេ ហើយដល់តាហ៊ានវាទៅក្រាបបាញ់វាបាញ់ចូលអដីដំបូកហ្នឹងដើម្បីវាហាត់បាញ់ហ៎បាញ់ឲ្យវាត្រង់ឲ្យវាអីចម្ងាយរយៈចម្ងាយអញ្ចឹងទៅហាត់បាញ់ឲ្យអីហ្នឹងសិទ្ធិប៉ះពាល់ទៅដល់ទឹកដីតំបន់ដែលជនជាតិដើមយើងរស់ទៅនឹងយើងអាចមានសិទ្ធិតវ៉ាឡើងបានព្រោះជាទូទៅរដ្ឋវៀតណាមនេះអត់គោរពទេបើយើងមិនតវ៉ាបើយើងមិនតវ៉ារដ្ឋវៀតណាមអត់គោរពទេបាទអត់គោរពហ្មងហើយវាចាត់ថាយើងជនជាតិភាគតិចចឹងតា យើងត្រូវស្រែកតវ៉ាឲ្យខ្លាំងស្រែកឲ្យខ្លាំងកាន់តែខ្លាំងកាលណាកាន់តែល្អកាលណាណាស្រែកឲ្យខ្លាំងទៅគឺថាមានសម្លេងហើយមានសម្លេងតវ៉ាហើយខ្ញុំផ្ដាំឲ្យផ្ដាំទៀតបងប្អូនយើងត្រូវតវ៉ាដោយសន្តិវិធី ទៅខំប្រឹងអត់ធ្មត់អត់ធ្មត់ធ្វើម៉េចកុំអោយមានការប្រវាយបតាប់គ្នាផ្ទុះជាកំហឹងផ្ទុះជាការទោសៈឡើងខំប្រឹងអត់ធ្មត់កន្លែងហ្នឹងយើងតស៊ូដើម្បីអោយឈ្នះគេ តលតែយើងអត់ធ្មត់មានតែការអត់ធ្មត់ទេ ខន្តិបរមង្គតបោតៃតខាប្រសម្មាសម្ពុទ្ធបដៅច្បាស់ណាគឺថាសេចក្តីខន្តីគឺជាអំណាចដ៏ធំធេងហើយយើងធ្វើឲ្យឲ្យយើងនឹងមានមានជោគជ័យគ្រប់សពបែបយ៉ាងហ្មងណាណាសេចក្តីខន្តីនឹងគឺអ្នកឲ្យមានណា គឺជាធរអស្ចារ្យសម្រាប់យើងទប់ខ្លួនយើងឲ្យនឹងណហើយមួយទៀតដល់ពេលយើងចាស់ទៅភាគច្រើនគឺយើងអត់វង្វេងខន្តីហ្នឹងមិនមែនមានន័យថាដល់កតុយរត់ទេណាខន្តីអត់ទេមិនមែនដល់កតុយរត់ទេជាការតាំងចិត្តធ្វើឲ្យបានសម្រេចណាឥឡូវឧទាហរណ៍ខ្ញុំកូនណា លើកឧទាហរណ៍ការខន្តីចាស់ ការខន្តីដូចសម័យលោកមហាថ្មកន្ធីគាត់យកធរខន្តីគាត់ប្រួលប្រជាពលរដ្ឋឥណ្ឌាហ្នឹងមកអង្គុយស្មឹងស្មាតសមាធិទាំងភ្លៀងទាំងខ្យល់បាទទប់ទល់ជាមួយការជិះជាន់របស់ ជនជាតិអង់គ្លេសទោះបីពួកហ្នឹងមកចាប់កបួចមកទាត់មកធាក់អីគឺថាអោបខ្លួនអញ្ចឹងឲ្យគេទាត់ឲ្យគេធាក់ទៅឲ្យឈាមលហាមចេញពីច្រមុះចេញ ពីមាត់អីអញ្ចឹងទៅ ហើយគេប្រចាំងជាខ្សែវីដេអូអីការប្រើទិរណកម្មអីមកលើជនជាតិហ្នឹងដល់ទៅហើយអាភាពអត់ធ្មត់របស់ជនជាតិឥណ្ឌាហ្នឹងធ្វើឲ្យសកលលោកហ្នឹងទាំងទាំងនៃជនជាតិអង់គ្លេសខ្លួនឯងដែលដែលធ្វើបាបហ្នឹងដល់ល្មើឃើញអាខ្សែទស្សនីយភាពថៃវីដេអូខ្សែគុនដែលគេប្រចាំងត្រឡប់មកវិញហ្នឹងអ្នកហ្នឹងអប់មុខយំតាអប់មុខយំ អឺមន្ត្រីអង់គ្លេសជា ថ្នាក់ដឹកនាំរបស់ប្រទេសអង់គ្លេសនឹងឃើញគូថាញ័រសាច់ធឹកធឹកធឹកធឹកធឹកចឹងហ្មងញ័រហ្មងបងឥឡូវនិយាយពីរឿងជនជាតិប្រជា សាសន៍ខ្មែរកម្ពុជាក្រមយើងបើគេមកធ្វើបាបយើងឥឡូវទីហោដូចថាកណានិយាយថាពងប្រឈមមុខតទល់គ្នាមួយស្លាឆោតទៀនហ្នឹង យើងប្រមាណក្រុមគ្រួសារហ្នឹងយើងយំគ្នាសងសងសាលាឆោទៀនអាហ្នឹងគឺថាយើងប្រកាសខ្លួនយើងថាត្រូវតែអឺលុបបំបត្តិចោលនៅការជិះជាន់ផ្នែកខាងវប្បធម៌របស់យើងយើងត្រូវដាច់ខាតត្រូវតកសាងមជ្ឈមណ្ឌលវប្បធម៌របស់យើងគឺសាលាឆោទៀនដើម្បីឲ្យកូនចៅយើងមានកន្លែងសិក្សាមានកន្លែងធ្វើបុណ្យ មានកន្លែងធ្វើសមាធិអីជំរាបចាស់ទុំអីគាត់សមាទានសិលអីទៅវត្តឆ្ងាយបានអីយើងខំតែធ្វើកន្លែងយើងបើគេមកធ្វើបាបបើគេមកធ្វើទុកបុកម្នេញគឺថាយើងមកមកគេចង់ធ្វើអីយើងធ្វើតែគេជាជើញតណាយើងកំតៅកំតៅទាំងអស់មកពីយើងកំណត់ថាយើងអត់ខុសអញ្ចឹងយើងមិនចាំបាច់ទៅទេអត់មានរឿងខុសច្បាប់ខុសអីទេអញ្ចឹងណា បាទដូចនិយាយសបាត់ចឹងគាត់និយាយថាសុំច្បាប់គេឲ្យមិនអោយឥឡូវគេអញ្ជើញយើងឡើងទៅតុលាការគេចាក់ចុចឲ្យយើងឆ្លោះគ្នាអីគឺថាយើងកុំខ្វល់រឿងអស់ហ្នឹងយើងគាត់ទៅធ្វើកសាងកន្លែងយើងទៅហើយយើងធ្វើឲ្យត្រឹមត្រូវទៅមិនបាច់តតស៊ូមតិអីតអីមួយគេទេ គឺយើងធ្វើឲ្យបាន សម្រេចអញ្ចឹងទៅហើយបញ្ជូនព័ត៌មានបញ្ជូនតំណែងគេចុះមកធ្វើបាបយើងគេចុះមកអញ្ជើញខិតអីយើងបញ្ជូនមកសហព័ន្ធអញ្ចឹងណាជូនមកសហព័ន្ធធ្វើកូពីមួយចំនួន ទៅផ្ញើទៅជូនឋានទូតអាមេរិកឋានទូតអូស្ត្រាលីឋានទូតកាណាដាព្រោះយើង មាន Human Rights Dialogue យើងរាយការណ៍ទៅប្រទេសអូស្ត្រាលីទៅសហរដ្ឋអាមេរិកទៅកាណាដាឲ្យសូមបងប្អូនយល់កិច្ចការហ្នឹង ខំប្រឹងធ្វើតែផ្នែកខាងលិខិតស្នាមផ្ញើទៅអង្គការសហជីវជាតិដោយក្មួយទៅវងជឿងក្មួយថាច់គឿងយើងខាយផ្ញើទៅអង្គការសហជីវជាតិនៅហាណូយអញ្ចឹងទៅឬមួយនៅបង្កកអញ្ចឹងណាបើត្រូវការអាស័យដ្ឋានតកតមកយើងនឹងជួលអាស័យដ្ឋាន ដើម្បី ធ្វើការតំណតរផ្ញើទៅគេផ្ញើទៅគេហើយផ្ញើចូលទៅស្ថានទូតហើយផ្ញើរាយការណ៍ជូនមកសហព័ន្ធមួយមកកូពីទៀតទៅអញ្ចឹង ឲ្យបានដឹងគឺថាយើងតស៊ូរបៀបវៃឆ្លាតបែបវៃឆ្លាតព្រោះសម័យនេះហើយឲ្យមាន ភាពវៃឆ្លាតសូមបងប្អូនយល់ការងារតស៊ូអញ្ចឹងណាយើងតស៊ូបញ្ចេញមតិគឺសំដែងតែមតិប្រើប្រាស់ទឹកបិចហើយសម្ដីសម្ដៅយើងប្រយ័ត្នប្រយែងកុំជេរបតិចបដាសាគ្នាឬមួយឈានទៅដល់ការ អឺវាយប្រវាយបតប់គ្នាបើអំពើហង្សាពីព្រោះការវាយតប់គ្នាមិនមែនបង្ហាញ ពីសេចក្តីក្លាហានទេមិនមែនបង្ហាញពីភាពអង់អាយទេសម័យនេះអឺយើងការវាយគ្នានឹងក្មេងៗមិនបាច់ចូលសាលាក៏ចេះវាយគ្នាដែរតាចាភាសាកែវសាលាហ្នឹងណាមនុស្សមិនចាំបាច់ចូលសាលាទេ ចេះវាយគ្នាឯងចែចេះបន្តិចផ្ដាសាគ្នាឯងចាំបាច់ចូលសាលាទេអានោះក្មេង5 6ឆ្នាំចេះធ្វើហើយ មិនចាំបាច់ឡើងទៅវិទ្យាល័យសកលវិទ្យាល័យមហាវិទ្យាល័យទេរឿងជេរបន្តិចផ្ដាសាមើលរឿងវាយគ្នាអីនេះក៏ប៉ុន្តែរបៀបធ្វើលិខិតស្នាមរបៀបប្រើពាក្យសមរម្យហើយរបៀបកសាងនៅសេចក្តីអត់ធ្មត់ចិត្តអំណត់តស៊ូដើម្បីសម្រេចនៅគោលដៅរបស់យើង ថែទាំវប្បធម៌អក្សរសាស្ត្រប្រពៃណី គេដំណើរពូជពងវងតកូលរបស់យើងនេះប្រពុទ្ធសាសនាគណៈធេរវាទរបស់យើងឲ្យថិតថេរនេះតលតែយើងមានតម្រេះវិជាហើយមានស្មារតីមុតមមណាបានយើងធ្វើបានកូនក្មេងធ្វើអត់បានទេរបៀបរបៀបដែលតស៊ូអត់ធ្មត់ហើយខន្តីនេះឡូវឧទាហរណ៍ដូចថាគេ តិចផ្ដាសាយើងបើសិនតែគេខុសក៏ដោយគេត្រូវក៏ដោយយើងអត់ធ្មត់ដើរចេញ បានមនុស្សមនុស្សមានសេចក្តីអត់ធន់ធម្មតាមនុស្សមិនមែនជាបណ្ឌិតដើរចេញពីកន្លែងនោះអត់បានទេត្រូវតែជេរអត់ទៅវិញពីព្រោះគេកំណត់ថាការជេរគ្នាគឺក្តីថ្លៃថ្នូរគឺជាគឺជាភាពគេហៅអស្ចារ្យរបស់គេគេថាហើយមិនស្រួលទៅនិយាយអួតគេទេអូអញមិញជេរអានោះមកសម្រាប់ជេរឯងហ្មងខឹងពេកអីអីចឹង ជេរទៅស្ងៀមដែរវាដើរចេញទៅអូហើយមិននិយាយអួតចឹងមិនមែនទេអានោះត្រឡប់មកវិញខ្ញុំកាលពីក្មេងក៏ធ្លាប់និយាយចឹងដែរយើងគិតថាយើងជេរគេឲ្យគេអត់ធ្មត់ដើរចេញទៅយើងថាយើងគឺហាប៉ុន្តែអត់ទេអ្នកដែលអត់ធ្មត់ដើរចេញទៅហ្នឹងរបៀបដូចជារបៀបដូចបរាំងរបៀបដូចបរោះសង្ហាជក់បរិយទុំចកេះហ្នឹងណាហើយការជេរគ្នានេះចាំទុកទៅ មិនចាំបាច់ចូលសាលាទេហើយក្មេងចាប់ដើម5 6ឆ្នាំអីចេះជេមិនបាច់ចូលវិទ្យាល័យសាកលវិទ្យាល័យមហាវិទ្យាល័យទេចេះជេឯងហ្មងអានោះអានោះមិនបាច់រៀនទេបំពីអានោះវាជាអំពើអសរោះហើយគេហៅរបៀបចាំខ្នល់ហ្នឹងអញ្ចឹងហើយអត់ធ្មត់យើងត្រូវអត់ធ្មត់យើងនិយាយហេតុផលនិយាយនិយាយស្ដីអីទាំងអស់ហ្នឹងខំប្រឹងចាប់ផ្ដើមពីភាពទន់ភ្លន់ ភាសាឲ្យវាត្រឹមត្រូវយើងនិយាយភាសាត្រឹមត្រូវទោះបីយ៉ាងណាក៏ស្រួលលេបដែរនិយាយទៅស្ករទោះបីដាក់ចូលម្ហូបអីក៏ក៏ធ្វើឲ្យម្ហូបនឹងឆ្ងាញ់ដែរផ្លែឈើដែលមិនឆ្ងាញ់សោះដាក់ស្ករបន្តិចទៅធ្វើឲ្យផ្លែឈើនឹងហូបឆ្ងាញ់ជឿអញ្ចឹងចាស់តសក់ស្រូវណាដែលមិនសូវផ្អែមដាក់ថែមស្ករបន្តិចទៅវាអាចផ្អែមរបស់ណាដែលមិនឆ្ងាញ់សោះយើងដាក់ស្ករចូលបន្តិចទៅធ្វើឲ្យរបស់នឹងមានរសជាតិឆ្ងាញ់ នោះគឺជារបៀបដែលគឺថាយើងអាចប្រើប្រាស់នៅហៅថាសំនៀងទឹកដមវោហាររបស់យើងធ្វើមិនឲ្យអ្នកស្ដាប់នឹងចូលទៅជាឲ្យគេគេស្ដាប់ទៅគេដឹងថាយើងគឺជាពូជប្រមូលស្នេហ៍សេចក្តីថ្លៃថ្នូរប្រជាសាសយើងមានសេចក្តីថ្លៃថ្នូរតែយើងនិយាយ របៀបដូចចោលដឹងទាំងដងមិនសូវជាមានហេតុផលមិនសូវមិនសូវបានជោគជ័យទេហើយច្រើនតែបៀមទៅដោយគំនុំហើយក្តៅកាហាយនៅក្នុងដើមទ្រូងយើងហ្នឹងនឹងអញ្ចឹងណាការតស៊ូរបស់យើងមានច្រើនហេតុផលណាស់ហើយរយៈពេលតោតស៊ូរយៈពេលវែងកុំកុំដុតកំដៅខ្លួនយើងព្រោះនៅក្នុងខ្លួនយើងនឹងភ្លើងនឹងវាសាហាវ ខ្លាំងខ្លាណាស់ទៅហើយភ្លើងដុតអាហារភ្លើងរំលាយអាហារនោះផងហើយភ្លើងរំលាយអាយុនេះយើងនេះភ្លើងដែលរំលាយអាយុយើងធ្វើឲ្យសក់យើង សធ្វើឲ្យស្បែកយើងជ្រីវជួញធ្វើឲ្យកម្លាំងយើងទៅរុនទរាធ្វើឲ្យ ទឹកនៅក្នុងខ្លួនយើងស្ងួតហ្នឹងភ្លើងនោះដុតយើងមកឆ្អែតហើយយើងឲ្យអាភ្លើងទោសៈកើតចេញពីសម្ដីកើតចេញពីការស្ដាប់សម្លេងគេ និយាយមកយើងហើយធ្វើឲ្យយើងមានទោសៈនឹងបង្កើតភ្លើងនឹងថែមទៀតនៅក្នុងខ្លួនយើងវាធ្ងន់ណាស់អញ្ចឹងការតស៊ូរបស់យើង មិនសូវជាអាចធ្វើដំណើរបានវែងឆ្ងាយទេ យើងចង់តស៊ូមានរយៈពេលវែងឆ្ងាយយើងត្រូវតស៊ូដោយវិធីតិចយើងតស៊ូជារបៀបស្លាបកាយើងតស៊ូជារបៀបបញ្ញាយកបញ្ញាយកមកប្រើគឺថា នៅក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសរសើរណាស់បុគ្គលអ្នកមានបញ្ញាគឺថាមានបញ្ញានឹងមកប្រើប្រាស់នៅក្នុងគ្រប់ការងារទាំងអស់ការងារអីក៏ដោយឲ្យតែយើងធ្វើការប្រកបទៅដោយបញ្ញា គឺយើងតែងតែបានទទួលជោគជ័យហើយទទួលជោគជ័យយ៉ាង ត្រជាក់ត្រជុំទៀតគឺគឺដំណើរជោគជ័យនៃហៅថា ភាព slot boat របស់យើងប៉ុន្តែ slot ប្រកបទៅដោយបញ្ញាយកទៅតស៊ូអញ្ចឹងណាកុំកុំប្រើទោសៈកុំជេរបតិចផ្ដាសាកុំប្រើពាក្យអសុរោះមិនពិរោះពិសា គឺខំប្រឹងយកពាក្យសម្ដីណានិយាយឲ្យពិរោះដើម្បីទប់ទល់ជាមួយនឹងអំពើឆ្លៀនពៀនអំពើរំលោភរបស់គេមកលើយើងយើងមើលឃើញជនជាតិយួនប្រើតែរបៀបធ្វើម៉េចឲ្យតែយើងខឹង គឺគេចង់តែឲ្យយើងខឹងហ្នឹងហ្មងតែកណាយើងខឹងពិវត្តតែកណាយើងខឹងអាភាពឆ្លាតវៃរបស់យើងនោះរត់ចោលយើងបាត់ទេបញ្ញារត់ចោលយើងឲ្យតែយើងខឹងចំណាំមើលចាឲ្យតែយើងខឹងគឺគឺបញ្ញារត់ចោលយើងហ្មងហើយចេញមកសិតតែពាក្យក្រោតគ្រៀតពាក្យជេរតិចដាសាហ្នឹងមិនមែនពាក្យដែលប្រកបដោយបញ្ញាណាអត់ទេតស៊ូរបៀបហ្នឹង ខ្ញុំកណ្ដាឃើញមួយរយៈពេលហ្នឹងគឺថាមាន ការជេរបន្តិចគ្នានៅក្នុងព័ន្ធសង្គមតើគេទៅជិះជាន់ខ្លាំងពេកខឹងពេកចេះជេរឲ្យតបានអញ្ចឹងទៅណាថាគេថាជេរឲ្យធូរដើមទ្រូប៉ុន្តែពិតមែនទេកាន់តែជេរកាន់តែតឹងឡើងថែមកាន់តែក្តៅក្រហាយឡើងថែមយើងត្រូវគិតហើយអ្នកដែលស្ដាប់អ្នកដែលឈរស្ដាប់ទៅជាមួយគ្នាហ្នឹងកុំជួយជេរកុំជួយអីផត់ខាំងគ្នាហើយ លួងលោមបបោះបំអែលគ្នាយើង ជួយឲ្យយោបល់ជារបៀបទន់ភ្លន់បើអ្នកណាមានថ្វីមាត់គួសមនឹងចូលទៅអន្តរាគមនិយាយឲ្យសំរុំឬមួយខាងប្រសង់បើបានជួបហេតុការអស់ចឹងចឹងចូលទៅលូកលាន់នឹងជួយអន្តរាគមឲ្យឲ្យឲ្យការតស៊ូមតិគ្នានឹងត្រឡប់ទៅជារបៀបច្បាប់ទម្លាប់ពាក់ព័ន្ធជាមួយសេចក្តីប្រកាសរបស់ជនជាតិដើម យើងណែនាំហើយណែនាំទៀតអញ្ចឹងទៅគឺថាអត់មានយកសេចក្តីប្រកាសរបស់ជនជាតិដើមរបស់យើងនឹងនិយាយពីរឿងមេត្រាដែលពាក់ព័ន្ធសាលាឆោទៀននឹងមានតាំងពីមេត្រាទី11រហូតមកទទួលមេត្រាទី17 18អីហ្នឹងអត់យកទៅប្រើអាយួននោះរុញបញ្ហាផ្សេងមកទៅតតឆ្លើយជាមួយគេអញ្ចឹងហើយយើងណែនាំថា តែកណាគេមកនិយាយឲ្យយល់ថាណែឯងធ្វើនឹងបំពេញទៅលើសេចក្តីប្រកាសរបស់សិទ្ធិជនជាតិដើមស្រី ពីមាត្រាទី11 12 13 14 15 16ប្រាប់ចឹងហើយប្រាប់ទៀតអត់យកមកនិយាយមួយម៉ាត់អត់មកទៅជេរតបតជាមួយគេដូចថាលងនៅក្នុងឧបាយកលដែលគេប្រើមកលើយើងនឹងហ្មងភាពល្ងងនឹងចូលមកដល់ព្រាមហ្មងណែនាំហើយណែនាំទៀតរឿងសាលាចោះទៀតនឹងនិយាយដដែលដដែល វាប្រាទី11 12 13 14 15 16មិនព្រមយកទៅប្រើយកតែអំពើហឹង្សាទៅជលគេខ្ញុំកណាមើលឃើញថាធ្វើរបៀបហ្នឹងมันឈ្នះគេទេវារុញឲ្យតែយើងចូលទៅក្នុងផ្ទះហើយយើងខំប្រឹងតែចូលទៅក្នុងផ្ទះហ្នឹងគេចូលទៅទៅមកទាំងចាស់ទាំងក្មេងនៅសាលាឆោតទៀនខ្ញុំកណាមើលឃើញឆ្លោះគ្នាคลิปអីហ្នឹងអត់យល់អត់យល់ទេបងឲ្យស្ដាប់អូស្ដាប់ពេញចិត្តណា លោកតាទាថេនលោកគឹមគូបដិប្រគុណនឹងពេញចិត្តប៉ិនអត់យកទៅអនុវត្តអត់យកហ្មងឥឡូវអ្នកចាំចូលមួយយិនមកកកោកទឹកកោកដីទៀតពេញចិត្តអាពេញចិត្តដល់តែពេលមានការអត់យកនឹងទៅជល់គេបងអត់ហ្មងភ្លេចប្រដៅប្រាប់ហើយប្រាប់ទៀតថាឲ្យទៅទិញឲ្យច្បាស់ថាណែឯងធ្វើនឹងបំពេញទៅច្បាប់ចេះចេះចេះនិយាយឲ្យចង្អុលមុខវានិយាយរឿងច្បាប់នឹងទៅបងបើយួនមិនបាក់ស្បាតទេភ្នាល់ព្រោះអញ្ចឹង ធ្វើអញ្ចឹងត្រឡប់មកវិញកុំអាឡៃគេថាអូឥឡូវអ្នកឯងធ្វើនោះខុសច្បាប់ហើយរឿងបញ្ហាដីទៅឡើងតឡាការថាខ្ញុំមិននិយាយពីរឿងដីរឿងដីគឺជារឿងបញ្ហាក្រុមគ្រួសាររបស់ខ្ញុំអ្នកឯងមកចាក់ចុចរឿងក្រុមគ្រួសាររបស់ខ្ញុំឲ្យទៅប្តឹងផ្ដាល់ខ្ញុំមិនលើកលែងពីរឿងបញ្ហាច្បាប់បញ្ហាដីធ្លីទេឥឡូវនិយាយពីរឿងអ្នកឯងហាមពួកខ្ញុំមិនអោយសាងសង់បញ្ហាវប្បធម៌អ្នកឯងបំពេញទៅលើច្បាប់ចេះចាំចោតវាត្រឡប់ទៅវិញ កុំទៅលក់ជាមួយវាទៅរឿងនឹងចេះចង់តែឯងមកធ្វើការខុសថ្ងៃខុសខែនិយាយទៅណានោះឆ្កុយទៅអត់គេមកគេចោតចោតណែយើងថាយើងធ្វើសាលាឆោទៀនខុសច្បាប់យើងចូលទៅរឿងខុសច្បាប់ជាមួយគេដែរទៅអញ្ចឹងទៅអត់មានឆោតថាណែឯងបំពេញលើពួកខ្ញុំមិនអោយខ្ញុំអនុវត្តពីនៃពុទ្ធសាសនារបស់ខ្ញុំបំពេញទៅលើមាត្រាទីប្រមាណ11 12 13 14 15អត់ព្រមនិយាយអត់ហ្មង ខ្ញុំមិនដឹងរៀបរាប់យកយកទៅណាអស់ទៅគេថាអីអឺតម្រេះចេះទៅ នៅ តែនឹងក្បួន ដល់ជួនត្រូវការរអាចិត្តហ្នឹងណាដូចថាគម្ពីក្បួនຂណាតអីដែលយើងចេះរៀនមកហ្នឹងទុកនៅតែក្នុងក្បួនហើយដល់តែពេលត្រូវការមានមានទៅចាំអីណាមានទៅនឹកឃើញឯណាខឹងពេក កម្មវិធីអត់នឹកឃើញច្បាប់ហ្មងអត់នឹកឃើញសេចក្តីប្រកាសរបស់សិទ្ធិជនជាតិដើមយកមកប្រើប្រាស់អីអូស្ដាប់ទៅពេញចិត្តណាល្អដល់ទៅពេលប្រើត្រូវការប្រើអត់យកទៅប្រើប្រយអត់មានយកតាណាមកមេត្រាណាមួយអត់មានឃើញអ្នកណាលើកមេត្រាណាមួយទៅចង្អុលមុខកម្មវិបាលយួន សូត្រឲ្យវាស្ដាប់អីតលសោះផ្ដាំហើយផ្ដាំទៀតអញ្ចឹងអត់អត់យកទៅប្រើ ប៉ុន្តែតួនាទីយើងអ្នកចែកផ្សាយនឹងយើងចេះតែខំប្រឹងចែកផ្សាយទៅឥឡូវផ្ដាំឲ្យផ្ដាំទៀតថាមានការឲ្យយកច្បាប់នឹងយកទៅប្រើខ្លះផងក៏មានឲ្យទុកនៅក្នុងក្បួនណាទុកនៅក្នុងกระดาษសភៅអញ្ចឹងដដែលដល់ទៅពេលត្រូវការរអាចិត្តអត់ទាំងប្រសង់ទាំងអីនោះខំប្រឹងប្រើប្រាស់ទៅកាលណាតែថាយើងខំប្រឹងរៀននឹងគឺថាជួបរឿងនឹងមួយយកច្បាប់នឹងទៅចង្អុលមុខវានិយាយស្ដាប់ច្បាប់នឹងឲ្យវាស្ដាប់ទៅហ្មង ហើយបើមិនចឹងទេតោណាមកណាដាក់នៅអាបង ផ្លាស្ទិកមួយញាត់តាមខ្លួនឲ្យជាប់ទៅហ្វូតូកូពីអាហ្នឹងឯង4 5ច្បាប់នឹងຕົកនៅក្នុងផ្ទះទៅឲ្យពុកផុយមួយយកអាថ្មីមួយទៀតមកមកយកតាដាក់តាមខ្លួនវាទ្រាំតិចទៅទ្រាំខឹងកំខឹងវាឥឡូវថាឯងមើលធ្វើនឹងប៉ះពាល់មកលោកតានេះថាមេត្រាទីមកដណ្ដប់ នឹងយកអានឹងមកដណ្ដប់នឹងមកអានឲ្យចំទៅ អានឹងវាចាំហើយវាបំពេញមកវប្បធម៌យើងទៅសូត្រឲ្យវាស្ដាប់ត្មងណាថាឥឡូវការរៀនហ្នឹងឲ្យបានអញ្ចឹងនឹងខ្ញុំកណាសូមបញ្ជាក់ឡើងវិញពីនេះបន្តិចពីនោះបន្តិចទេប៉ុន្តែរឿងនេះអឺរឿងបញ្ហាមេត្រាទី30នោះពាក់ព័ន្ធទៅដល់នេះទៀតខ្ញុំកណាក៏ឃើញអ្នកលើកឡើងខ្លះដែរគឺថាអង្គការសហប្រជាជាតិមានមានណែនាំយើងថាមិនចាំបាច់ណែ ទៅធ្វើទាហានទៅអីទេ អង្គការសហជីវជាតិមិនណែនាំអញ្ចឹងទេប៉ុន្តែផ្អែកលើសេចក្តីប្រកាសហ្នឹងយើងអាចបដិសេធបាន មិនទៅធ្វើទាហានបាន មិនទៅទេបើក្រុមយើងមិនពេញចិត្តជាមួយនឹងការធ្វើសង្គ្រាមហ្នឹងទេនឹងគេប្រាប់ឯណា សកម្មភាពយោធាមិនត្រូវអនុញ្ញាតឲ្យមាននៅលើ ទឹកដីនៅដីធ្លី ឬដែនដីរបស់ជនជាតិដើមទាំងឡាយឡើយប្រសិនជាគ្មានផោះតាងបញ្ជាក់ថាវាមានការគម្រាមកំហែងធនធ្ងរបន្តិចទៀតអធិប្បាយពីរឿងធនធ្ងរនឹងតិចអឺដល់ផលប្រយោជន៍បាទតើសួរត្រង់ត្រង់ចំណុចដែលចេះគឺថា យោធាទាំងឡាយមិនអនុញ្ញាតឲ្យលើដីធ្លីដែនដី របស់ជនជាតិដើមទាំងឡាយឡើយប្រសិនបើគ្មាន ផោះតាងតើអ្វីជាផោះតាងនឹងគេចង់បញ្ជាក់ទៅលើអីបងផោះតាងវិញចេះផោះតាងនឹងប្រសិនណាបើវាមិនបំពេញទៅលើសិទ្ធិទៅទៅលើអាលែងរំលោភមកមកលើជនជាតិដើមថាឥឡូវសង្គ្រាមនឹងគេចង់ដណ្ដើមដណ្ដើមលែងទឹកដីរបស់ជនជាតិដើម បំផ្លិចបំផ្លាញអឺភោគផលធម្មជាតិបរិស្ថានរបស់ជនជាតិដើមអឺសម្រាប់ជនជាតិដើមបើវាឆ្លៀនពៀនចូលមកកន្លែងជនជាតិដើម ជាការពិតជនជាតិដើមនឹងត្រូវតែធ្វើសង្គ្រាមវិញហើយអញ្ចឹងណាឬមួយបើយើងនៅក្នុងរដ្ឋមួយរដ្ឋនឹងគេទទួលស្គាល់ការពារជនជាតិដើមហើយអ្នកនឹងមកបំផ្លិចបំផ្លាញសង្គ្រាមនឹងវាធ្វើឲ្យ បំផ្លិចបំផ្លាញទៅដល់ជនជាតិដើមជនជាតិដើមនឹងអាចចូលរួមជាមួយនឹងឯកភាពជាមួយរដ្ឋនឹងធ្វើសង្គ្រាមបានតាំងទឹកដីតាំងកលែងប្រទេសទាហានលើកកលែងហាត់សមយុទ្ធយោធាប្រើគ្រឿងអាវុធអញ្ចឹងអីនៅនៅលើទឹកដីរបស់ជនជាតិដើមនឹងបាន បើវាប៉ះពាល់ទៅដល់បញ្ហាអឺ ភោគផលទ្រព្យសម្បត្តិធម្មជាតិឬមួយការកាប់សម្លាប់មកជិះជាន់មកលើជនជាតិដើមសង្គ្រាមហ្នឹងវាជិះជាន់វាឆ្លៀនពៀនជិះជាន់មកលើជនជាតិដើមជនជាតិដើមទៅចូលរួមហ្នឹងអាហ្នឹងគេហៅថាផោះតាំងជាក់ស្ដែងអញ្ចឹងណាពុំនោះទេបើដើម្បីតែអ្នកឯងឥឡូវទីហោយួនចូលមកឆ្លៀនពៀនយើង បានអីសម័យយួនខាងត្បូងវាគោរពយើង សាធារណយួនសាធារណរដ្ឋហ្នឹងវាគោរពយើងមួយផ្នែកដែរ វាធ្វើសង្គ្រាមតទល់អាចធ្វើសង្គ្រាមនៅលើទឹកដីរបស់ជនជាតិដើមយើងបានប៉ុន្តែឥឡូវអត់ទៅទីហៅយួននេះរឿងចិនមកឆ្លៀនពៀនអីវាតាំងទីកន្លែងតបហាត់បឹកវើនអីនៅលើតំបន់ទឹកដីជនជាតិដើមរបស់យើងណាហើយទៅធ្វើសង្គ្រាមនៅសមុទ្រចិនត្បូងឯណោះសោះទៅធ្វើឧទាហរណ៍មកឆ្លៀនពៀននៅប្រជាជាណាចក្រកម្ពុជាអីចឹងទៅហាត់វឹកវើនៅឡើងជនជាតិដើមយើងប្រឆាំងបានអញ្ចឹងណា ឥឡូវព្រះអង្គចាប់យើងធ្វើកាតាបកិច្ចយោធាហើយមកឆ្លៀនពៀនស្រុកខ្មែរហើយតែយើងគួរមកទេយើងជនជាតិដើមគួរមកយើងទៅចូលរួមជាមួយយួនមកវាយខ្មែរគួរទេគួរធ្វើអញ្ចឹងទេហើយប្រយ័ត្នធ្វើអញ្ចឹងអញ្ចឹងចូលមកមកវាយកំតិចពលពតអីចឹងទៅយើងចូលជាមួយខ្មែរម្ខាងទៀតមកកំតិចខ្មែរម្ខាងទៀតហើយយើងគួរតែធ្វើអញ្ចឹងទេគួរតែកំ ខ្មែរក្រមយើងគួរតកម្មប៉ុនស្មាទោសបើសិនតែខ្មែរក្រមមិនមកបរិជា ណាចក្រកម្ពុជានឹងទេបរិជាណាចក្រកម្ពុជាមានបញ្ហាបាទហើយប្រយ័ត្ន9ទៅឡូវនឹងនឹងបើតាហ៊ានខ្មែរក្រមអត់មកបើអ្នកជំនាញការខ្មែរក្រមអត់មកទាំងខ្ញុំកូណានឹងក៏មានឈ្មោះជាជំនាញការគេដែរទៅរៀននឹងគាត់យើងមិនបំសឹកតែប៉ុណ្្នឹងតែមិត្តភក្តិមួយចំនួនហ្នឹងនៅធ្វើជំនាញការរហូតដល់ស្ងាត់ថប់ថ្ងៃហ្នឹងឥឡូវទីប្រឹក្សាសម្ដេចហេងចម្រិនអីអីចឹងទៅ ហ្នឹងវាមានមានអញ្ចឹងរឿងហេតុផលហ្នឹងប៉ុន្តែថាក្នុងថ្ងៃអនាគតបើថាសង្គ្រាមរបៀបខ្មែរនិងខ្មែរអញ្ចឹងទេខ្មែរក្រមយើង ជនជាតិដើមហ្នឹងគួរចូលរួម ទេបើថាសង្គ្រាមរវាងខ្មែរនិងខ្មែរដូចថាណាក់សេពីធ្នូផ្នែកខាងអឺណាឈុនសែនដាច់ជាស៊ីមកអីអតីតណាច់ជាស៊ីមលោកខេងរិនប៉ែនសវណ្ណច័ន្ទស៊ីអីពីដើមហ្នឹងលោកកាទៀវម៉ែនអនអីហ្នឹង យើងមិនចាំបាច់ចូលរួមទេមកពីវាយមកវាយខ្មែរដូចតែគ្នាទេតើបាត់ធ្វើអីធ្វើទៅយើងមិនគួរចូលរួមទេ យើងជាខ្មែរក្រមយើងជាជនជាតិដើមអញ្ចឹងអារបៀបហាត់សង្គ្រាមរបៀបហ្នឹងនៅក្នុងទឹកដីរបស់យើងបើវាគ្មានពាក់ព័ន្ធអីជាមួយផលប្រយោជន៍យើងផងហើយយើងទៅចូលរួមអីមិនបាច់ទេមិនបាច់ចូលរួមទេ នឹងយើងមាន សិទ្ធធ្វើអញ្ចឹងក្នុងមេត្រានឹង5អញ្ចឹងប៉ុន្តែសូមជម្រាបថា នេះមិនមែនជាការណែនាំរបស់អង្គការសហប្រជាជាតិទេប៉ុន្តែយើងមាន សិទ្ធិសម្រេច គេថាបើយើងជាជនជាតិដើមយើងចង់ទៅក៏ទៅយើងមិនចង់ទៅស្រែងយើងអញ្ចឹងយើងមានសិទ្ធិមិនទៅបើវាអត់ពាក់ព័ន្ធជាមួយនឹងការប៉ះពាល់ទៅដល់សិទ្ធិសេរីភាព ការប៉ះពាល់ទៅដល់សวัสดิភាពដែលដីរបស់យើងឬភោគផលធម្មជាតិរបស់យើង វាមិនបំផ្លិចផ្លាញយើងទេយើងមិនបាច់ចូលរួមទេយើងចង់ចូលក៏បានដែរមិនទាស់ខុសទេហើយយើងមិនមានសិទ្ធិមិនចូលរួមបានដល់យើងមានហេតុផលច្បាស់លាស់អញ្ចឹង នឹងបើចង់ធ្វើកិច្ចការអស់អញ្ចឹងវាទៅតែដូចថាបើចង់ឲ្យជនជាតិអែមឯកភាពត្រូវតែឆ្លងឆ្លើយ គ្នាមានការជំនុំមានការយល់ព្រមអាគេប្រាប់អញ្ចឹងណា បង មានការយល់ព្រមដោយសេរីយល់ព្រមដោយសេរីនឹងយ៉ាងម៉េចយល់ព្រមថាទៅឬមិនទៅចូលរួមជាមួយសង្គ្រាមនឹងឬមិនចូលរួម តាមការស្នើពីជនជាតិដើមដែលពាក់ព័ន្ធទេនោះអញ្ចឹងណានឹងអញ្ចឹងយើងមានសិទ្ធិពេញលេញគេថាមិនហៅថាដោយសេរី ដោយសេរីគឺយើងទៅក៏បានយើងមិនទៅក៏បានអញ្ចឹងមានតែអញ្ចឹងអូខេណាពេលប៉ុណ្ណឹងអរគុណបងមកជួបបងគឹមគូវិញម្ដងមិនបងថេងគាត់លើកឡើងអំពីដែនដីសាលាឆោតទៀនហ្នឹងមកឃើញវីដេអូពួកគាត់ហ្នឹងបានបង្ហោះមកក៏បងថេនលើកហ្នឹងគឺត្រឹមត្រូវហើយពីព្រោះយើង ឃើញពួកវាគាត់តែមកកត់មកសញ្ញេមកអីលែងដាក់ម៉ូតូអីមកក្បែរសាលាឆោទៀនយើងហ្នឹងចាំបាច់ទៅខ្វល់ខ្វាយអីអាហ្នឹងវាមកអីមកទៅវាក៏ថត់ទុកទៅបានហើយក៏មិនទៅរស់រឿងវាព្រោះអាហ្នឹងវាមកថត់ជាវាមកធ្វើឲ្យយើងដឹងទេមានប្រសាសន៍អញ្ចឹងថាវាក្រំតែជាការបន្លោឲ្យយើងខឹងឲ្យយើងវាយឲ្យយើងតប់វាហ្នឹង វាចាប់ដើមថតឲ្យរឿងអស់ហ្នឹងយកទៅបណ្ដឹងយកទៅដាក់ជាមួយតឡាការវាកាត់ក្តីថាយើងមានទោសទៀតអញ្ចឹងទៅវាចាំតែតេវាចាំតែលោតចាំតែឆក់កតកអញ្ចឹងទេអូខេបងគឹមគូមកជួបបងគឹមគូវិញម្ដងទៀតថ្មចង់សួរបន្ថែមនៅក្នុងអឺផលប្រយោជន៍ជាសាធារណៈដែលពាក់ព័ន្ធបើថាគម្រាមកំហែងដល់ធ្ងន់ធ្ងរហ្នឹងនៅក្នុងភាសាអង់គ្លេសបងមានថា បកប្រែអីយ៉ាងម៉េចណាមិនបាច់បកស្រាយទេគាត់ថានិយាយតាមដំណើរគាត់ថាអឺមានការគម្រាមកំហែង ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាសាធារណៈពាក់ព័ន្ធទេឬប្រសិនជាគ្មានប្រការផលយល់ព្រមដោយសេរីឬដោយស្នើសុំពីជនជាតិដើម ទាំងឡាយដែលពាក់ព័ន្ធ កន្លែងឃ្លាហ្នឹងដូចជានៃមិនតន់អស់នៃសេចក្តីយ៉ាងម៉េចបងតើទៀតបងគឹមគូជួយបញ្យល់អត្ថន័យក្នុងកថាខណ្ឌទី1នៅច្បាស់មកកណានៅក្នុងកថាខណ្ឌទី1នៃបន្ទាត់ចុងក្រោយពី3បន្ទាត់ហ្នឹងការបកប្រែសម្រួលហ្នឹងដូចជាមិនសូវមាន ការដែលយោងទៅតាមសេចក្តីក្នុងភាសាអង់គ្លេសត្រឹមត្រូវទេប៉ុន្តែយោងទៅក្នុងការនៃសេចក្តី ជាភាសាអង់គ្លេសនេះគេថា លុះត្រាតែមានការបញ្ជាក់អង់គ្លេសដល់យ៉ាងណាមានការបញ្ជាក់ច្បាស់ដោយមានភាពតាក់ទងជាមួយនឹងផលប្រយោជន៍រួមឬក៏ផលប្រយោជន៍ជាសាធារណៈណាបើពុំនោះទេត្រូវតែមានការយល់ព្រមដោយសេរីឬក៏ត្រូវការឬក៏ត្រូវត្រូវស្នើសុំទៅណែដោយការស្នើសុំរបស់ណែជនជាតិដើមដែលពាក់ព័ន្ធការស្នើសុំទៅបានអាចយក យកណាសកម្មភាពយោធា បន្ទាយឬក៏ការវឹកហាត់ទាហានអីយកគ្រឿងផ្សេងមកទុកដាក់ក្នុងដីធ្លីឬក៏ដែនដីរបស់ជនជាតិដើមនឹងបានអានេះបានសេចក្តីថាទី1និយាយពីការប៉ះពាល់ដល់ផលប្រយោជន៍លុះតែតែមានការបញ្ជាក់ឲ្យមានច្បាស់ថាអាហ្នឹងវាប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជនជាតិដើមឬក៏រឿងដែល ត្រូវតែមានការស្នើសុំត្រូវតែមានសិទ្ធិមើលណែឬក៏ការយល់ព្រមដោយសេរីដោយលោកទៀតធានអធិប្បាយហ្នឹងការយល់ព្រមដោយសេរីឬក៏ការស្នើសុំដោយជនជាតិដើមដែលពាក់ព័ន្ធណា បើមានការយល់ព្រមដោយសេរីពីជនជាតិដើមឬក៏ជនជាតិដើមបានស្នើសុំឡើងឲ្យយកបន្ទៃទាហានមកវឹកហាត់នៅនឹងព្រមនៅនឹងអានឹងបាន រដ្ឋាភិបាលអាចដាក់បន្ទៃទាហានទីវឹកហាត់ទាហាននៅក្នុងដីធ្លីឬក៏ដែនដីរបស់ជនជាតិដើមបានបើពំណោះសទេមិនអាចដាក់បានឡើយបើសិនជាមានការប្រឆាំងតវ៉ាជនជាតិដើមមិនព្រមមិនអាចដាក់បានទេនៅក្នុងច្បាប់មាត្រាទី30ហ្នឹងចង់និយាយអញ្ចឹង ដូច្នេះរឿងហ្នឹងវាវាយើង យើងមើលឃើញថាអាការដែលបឹកហាត់ទាហាននៅក្នុងភូមិស្រុកនៃដីធ្លីរបស់យើងហ្នឹងយើងមើលឃើញជារឿងធម្មតាប៉ុន្តែ នៅ ក្នុងការនៃដកពិសោធន៍ដកពិសោធន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិឬក៏អ្នកចំណេញការផ្នែកខាងវិទ្យាសាស្ត្រហ្នឹងគេមើលឃើញអាការប៉ះពាល់ដល់សុខភាពណាតាំងពីជាតិពុលនៅក្នុងដីនៅក្នុងទឹកនៅក្នុងខ្យល់អីហ្នឹងខ្យល់អាកាសជាដើមហ្នឹងវាប៉ះពាល់ ដល់សុខភាពយើងទៅបានច្បាប់ហ្នឹងចេញអញ្ចឹងបានន័យថាបើសិនជារដ្ឋាភិបាលចង់យកយោធាមកធ្វើលំហាត់ឬក៏បោះទីលំនៅនៅក្នុងដែនដីឬក៏ទឹកដីរបស់ប្រជាពលរដ្ឋជនជាតិដើមហ្នឹងត្រូវតែមានអ្វីដែលបញ្ជាក់ច្បាស់ថាណាអាហ្នឹងវាអាចប៉ះពាល់ដល់ដល់នៃប្រយោជន៍សាធារណៈរបស់ជនជាតិដើមវាពាក់ព័ន្ធអញ្ចឹងឬក៏ឬក៏ជនជាតិដើមទាំងឡាយដែលដែលគាត់មានការណែ យល់ព្រមឲ្យមកនៅកន្លែងហ្នឹងឲ្យមកដាក់កន្លែងហ្នឹងស្នើឬក៏ស្នើសុំឲ្យមកដាក់កន្លែងហ្នឹងអាហ្នឹងទៅបានដាក់បានបើមិនចឹងទេมันអាចធ្វើទៅបានទេបើមានការប្រឆាំងតវ៉ាជាមួយជនជាតិដើមថាអ្នកឯងមិនអាចដាក់បានដូច្នេះទៅតាមមាត្រាទី30ហ្នឹងគឺมันអាចដាក់បានទេទៅក្នុងច្បាប់អន្តរជាតិហ្នឹងហើយចង់បញ្ជាក់អញ្ចឹងទៀតបញ្ជាក់ថាយើងមើលឃើញមើលងាយយើងមិនបានសិក្សាជ្រៅជ្រះអំពីអំពីភាពដែលពុះពុលដោយសារក្របរំសេវដោយសារគ្រឿងផ្សេងៗអញ្ចឹងបាទខ្ញុំកណាឆ្ងល់ តើគេហៅថាអីគេហៅថា military activity ហ្នឹងកណាសិក្សាមើលស្រាវជ្រាវមើលអាពាក្យដែលហៅថាសកម្មភាពយោធាហ្នឹងវាប៉ះពាល់ដល់សុខភាពរបស់ជនជាតិដើមយ៉ាងណា បានខ្ញុំកណាអានឲ្យស្ដាប់ហ្នឹងដើម្បីឲ្យយល់សេចក្តីហ្នឹងថាវាមានន័យជ្រៅណាស់យើងមើលឃើញថាសកម្មភាពយោធាហ្នឹងវាស្រាលប៉ុន្តែដល់មែនទេទៅវាធ្ងន់ធ្ងរណាស់វាប៉ះពាល់គ្រប់បែបយ៉ាងអាក្រក់ផ្ទុះជួនតាលតុំមកផ្លោមមកអីទៅវា វាប្លង់ទៅវាមានការផ្ទាំងផ្លត់ទៅទៅធ្លាក់លើតំបន់ប្រជាពលរដ្ឋរស់នៅហ្នឹងក៏ស្លាប់ទៅវាមិនត្រង់អាកន្លែងវាប្លង់ទៅដោយចៃដន្យមើលដូចយើងហៅថាអាហ្នឹងដៃប៉ះទៅអាកលឹះហ្នឹងទៅមិនបានតម្រង់ត្រឹមត្រូវទៅធ្លាក់ទៅហ្នឹងក៏ស្លាប់ដោយសាររឿងហ្នឹងពីការដែលគាត់រំសេវណែសល់ឲ្យមិនមិនមិនបានយកទៅធ្វើសង្គ្រាមយកមកយកមកដាក់ចោលនៅតំបន់ហ្នឹងចោលទៅក្នុងបឹងក្នុងទន្លេឬក៏ជីកដីកប់អីតំបន់ហ្នឹងក៏ ក៏វាមានជាតិពុលហ្នឹងដោយសហរដ្ឋអាមេរិកធ្វើអញ្ចឹងវាមានជាតិពុលអញ្ចឹងអាហ្នឹងហើយដែលដែលវាមានផលវិបាកដល់សុខភាពជនជាតិដើមប៉ុន្តែយើងមើលមិនឃើញអ្នកវិទ្យាសាស្ត្រហ្នឹងគេមើលឃើញទៅបានគេចេញច្បាប់ហ្នឹងការពារកុំឲ្យរដ្ឋាភិបាលហ្នឹងពំពេញរឿងច្បាប់ហ្នឹងមកលើប្រជាពលរដ្ឋជនជាតិដើមហ្នឹងកណាហ្នឹងចង់និយាយរឿងចឹងចឹងឯងបើចង់ច្បាស់អាហ្នឹងគេចឹងដល់ខ្ញុំកណាសែជ្រាវសិក្សាមើលអំពី ដែលសកម្មភាពយោធាហ្នឹងវាពាក់ព័ន្ធដល់អញ្ចឹងគ្រឿងក្របម្សៅផ្ទុះក្របកំភ្លើងធំក្របបែកក្របមីនក្របអីគ្រប់បែបយ៉ាងជួនកាលវាយូរពេកយកមកប្រើប្រាស់យូរពេកវាអស់អាឡៃសម័យទៅមិនយកទៅប្រើប្រាស់បានខ្លាចតែយកទៅបោះទៅវាមិនទុះអីហ្នឹងចាប់ដើមចោលហើយយកទៅចោលចោលហ្នឹងមានកន្លែងណាចោលមានតែជីដីកប់ឬក៏ទៅចោលក្នុងបឹងទន្លេណាជ្រៅជ្រងចាក់ចោលហ្នឹងទៅដូចលោកទៀតថេនថាពីមុនមានមានពេលណែខ្មែរយើងអនុញ្ញាតឲ្យ ពួកតៃវ៉ាន់ពួកប្រទេសណាយកមកចាក់អាគ្រឿងចំហាយអ៊ូស្មានចំហាយអលែងវត្ថុសកម្មនឹងចូលក្នុងឈូងសម្បត្តិខ្មែរយើងហ្នឹងអានេះជារឿងមួយដែលដែលប៉ះពាល់អញ្ចឹងហើយយើងមើលមិនឃើញអាប៉ះពាល់សុខភាពទេដល់តែមនុស្សកើតមហារាជមនុស្សកើតកូនកើតមកចំនួនក្រោយដែលម្ដាយដង្ហើមដកដង្ហើមចូលអាជាតិខ្យល់ជាតិពុលរបស់ហ្នឹងទៅកូនមកវាមិនគ្រប់ទឹកឬក៏វាបាត់ដៃបាត់ជើងអ្វីអ្វីអាហ្នឹងវាផលវិបាកដែលហុចអោយមកប៉ុន្តែយើងមើលមិនឃើញ តើវិជាសាស្ត្រមានមានគ្រឿងពិសោធន៍មានការដកពិសោធន៍គ្រប់គ្រាន់ទៅបានមើលឃើញរឿងហ្នឹងបានគេយកច្បាប់ហ្នឹងមកចែងចេញសម្រាប់ការពារកុំអោយរដ្ឋាភិបាលហ្នឹងយកយកអាលែងសកម្មភាពរបស់យោធាហ្នឹងមកដាក់នៅលើដែនដីខ្មែរឬក៏ទឹកដីរបស់ជាតិដើមហ្នឹងគណៈគណៈសូមចូលយោបល់ទៅអរគុណបងគឹមគូបានបកស្រាយអត្ថន័យល្អមែនទែនទៅលើការមើលមិនឃើញហ្នឹងចំពោះផលប៉ះពាល់គេហៅថាហានិភ័យណា បងធានបើតាមយើងមើលសិក្សាមើលទៅក្នុងមេត្រាហ្នឹងគេពាក់ព័ន្ធទៅនឹងទាហានទាហានហ្នឹងវាជាហេតុនាំឲ្យបញ្ហាទៅលើដីធ្លីនេះណាអឺសកម្មភាពយោធាមិនត្រូវអនុញ្ញាតឲ្យមាននៅលើដីធ្លីអឺសកម្មភាពពួកហ្នឹងវាវាមានផលប៉ះពាល់ដោយបងបងគឹមគូបាននិយាយហើយប៉ុន្តែក្រែពីហ្នឹងវាមានហានិភ័យអីខ្លះបងធានជួយជួយសិក្សាបន្ថែមមកវា បំផ្លិចបំផ្លាញតាំងពីរបៀបរបបប៉ុណ្ណាណាំដកអីវិញចេះទៀតព្រះអង្គរឿងបញ្ហាទាហានតែងតែនាំមកនៅសັບបែបសັບយ៉ាងទាហានវាភាសាយួរភាសិតយួនវាមានមានភាសិតទេអានឹងជាពាក្យស្លោកគេហៅញឹកលិនណាគឺថាលេខ1គឺទាហានហ្នឹងហើយគឺថាសັບគ្រប់បែបយ៉ាង នៅក្នុងឯង ណាញឹកលិនញ៉ៃលុកទី2ប៉ះពាល់ដល់ដៃគុណហ្នឹងហ្មងលេខ2គឺខាងក្រមប្រសង់ហ្នឹងហ្មងគឺតាហានហ្នឹងលេខ1ហើយលេខ2គឺប្រសង់ហើយនឹងសិតតែស្ដេចវិន័យព្រះអង្គវិន័យមហាវិន័យតាហានបើគ្មានវិន័យនិយាយរឿងតាហាននឹងបន្តិចចោះបញ្ហាតាហានវាពាក់ព័ន្ធសម្បើមណា ចឹងបានតាហានគេឲ្យចូលវឹកហាត់ហើយតាហានខ្លះវឹកហាត់ចូលនៅក្នុងជំរំតាហានព្រះអង្គអត់មានទោសអីសោះហៅពងដេកស្រួលស្រួលស្រួលស្រួលឆ្ងាញ់ម៉ោងម៉ោង1ម៉ោង2អីហ្នឹងផ្លុំមកចែកជ្រែកជ្រែកឲ្យឡើងតម្រងជួអញ្ចឹងទៅតម្រងជួចាប់ឡើងឆែកស្បែកជើងចងត្រឹមត្រូវអត់ ពាក់អាវខោត្រឹមត្រូវអត់មានអាសាក់ដូអីនឹងត្រឹមត្រូវអត់ពីព្រោះតើតើលោមាន សង្គ្រាមផ្ទុះភុងភុងភុងខ្មាំងចូលមកដល់ខ្លុំចែកជ្រែកភ្លាមអត់មានឲ្យភ្លេចអីរត់ចូល ទៅយកសារថ្មីទៀតអត់មានទេទៅរត់ទៅសមរភូមិតែម្ដងគ្នានឹងអញ្ចឹងហើយបើថា អត់មានខ្សែស្បែកជើងចងត្រឹមត្រូវសាក់ដូឆែកមើលអត់មានអីវ៉ាន់សពគ្រប់អីទៅ ចាប់ផ្ដើមអោយពិន័យអីឬមួយក៏ផ្ទះកំភ្លៀងម្ដាយពីហើយផ្ទះកំភ្លៀងមេគេមិនផ្ទះទេគេឲ្យផ្ទះតគ្នាផ្ទះពីលើពីលេខ1មកអាលេខ1ផ្ទះលេខ2លេខ2ផ្ទះលេខ3ផ្ទះតផាំងផាំងផាំងផាំងអាចុងក្រោយហ្នឹងយកអាលេខ1ហ្នឹងមកផ្ទះវិញមកផ្ទះអាចុងក្រោយហ្នឹងព្រោះអាអាចុងក្រោយទៅផ្ទះអាលេខ1ព្រោះអាលេខ1អត់មានណាផ្ទះទេ វាចាប់ដើមផ្ទះគេអញ្ចឹងអាលេខចុងក្រោយបំផុតទៅដាវទៅផ្ទះអាលេខ1នឹងផ្ទះកំភ្លៀងគ្នាផាំងអញ្ចឹងទៅហើយអត់មានអីតនេហើយអញ្ចឹងឲ្យទៅដេកវិញទៅអត់មានការអីគេធ្វើឲ្យខឹងហើយគេធ្វើឲ្យស្ងប់រងាប់ជួនកាលគ្មានទោសអីសោះក៏គេចាប់ពីនៃដែរគេធ្វើឲ្យខឹងមកពីហេតុអីមកពីយើងកាន់អាវុធគ្រោះថ្នាក់ក៏ភ្លើងព្រះអង្គគ្រោះថ្នាក់ហ្នឹងកាន់នៅក្នុងខ្លួន លូស្ពាយស្ពាយដើរទៅកំសាន្តណាជេរបចោអីលោកខឹងគេតកំភ្លើងបាញ់គេងាប់ទៅធ្វើម៉េចអញ្ចឹងអាតាហ៊ានណាតែតាហ៊ាននឹងគេឲ្យវឹកហាត់ណាជួនកាលគ្មានកំហុសអីក៏គេយកទៅពិន័យដែរគេពិន័យឲ្យ គឺថាឲ្យរមួម៉ៅមិនគេហៅលត់ដំហ៎លត់ដំនឹងឲ្យចិត្តអំណត់ហើយតទេទេជួនកាលមេទាត់មួយជើងពីរជើងលេងអញ្ចឹងទៅ ហើយឲ្យអាពុយអវងគេហៅអាពុយអវងដូចយើងយើងយកដៃយកដៃសដោកជើងសដោកងាយឲ្យច្រត់ឲ្យឡើងលេងប្រានណាមួយងើបមួយងើបហិតដីឲ្យហិតដីឲ្យហិតដីនឹង20លេខអីចឹងទៅហើយឲ្យដើរទៅទៅរួចខ្លួនចឹងទៅបើមិនចឹងទេឲ្យឈរខាលថ្ងៃក្តៅអីមកសទុះចឹងទៅពីនៃអញ្ចឹងបងពីនៃនឹងគឺគេហាត់វឹកវើនចិត្តនឹងឲ្យវាធ្ងន់ឲ្យវា អំណត់ណាទោះបីអ្នកណា ធ្វើខុសមកខ្លួនហ្នឹងក៏អត់មានធ្វើបាបគេដែរមកពីទាហាន កាន់អាវុធគ្រោះថ្នាក់កាន់កំភ្លើង ហើយហើយអ្នករះសាមញ្ញគេមានអាវុធណាគេគេយ៉ាងច្រើនគេមានក្បတ်ហើយយើងកាន់អាវុធគ្រោះថ្នាក់សមត្ថកិច្ចរបស់ខ្លួនហ្នឹងពេញខ្លួនហ្មងណាប្រើប្រាស់អញ្ចឹងសំខាន់ណាស់រឿងទាហាន បានអឺប៉ុន្តែទាហាននេះវាចេះ វាមានចេញទៅនឹងអាខ្លាខូចនឹងហើយវាទាហានភាកច្រើនវាសិតតែកំឡោះហ៎សិតតែកំឡោះហើយអ្នកដែលមិនសូវមានបទពិសោធន៍វាកំពុងអានៅឈាមរាវបងតាអញ្ចឹងគ្រប់សັບបែបយ៉ាងនៅក្នុងនោះលបែងពៀលាវ៉ាសាយផឹកស្រាបៀប៉ោអីគឺថាសពគ្រប់បែបយ៉ាងនៅនោះបានគេឲ្យមានវិន័យថ្លៃថ្នូរឲ្យសំខាន់ខាន់អញ្ចឹងតាហានទៅកន្លែងណា អ្នកភូមិអ្នកស្រុកហ្នឹងកូនកំមុំអីហ្នឹងមិនសូវសល់ទេទៅទៅហ៊ានហ្នឹងទៅឌីតទៅញ៉ែទៅអីហ្នឹងបង្កើតបញ្ហាវវឹកទឹកស្ងួតពេញហ្នឹងហ្នឹងតំបន់បានអីបងមើលកាលណែទាហានអាមេរិកទៅទៅកម្ពុជាក្រោមយួនដបងពីដើមដែលអ្នកដែលមានកូនរបស់អាមេរិកនឹងតិចណាមានកូនអាមេរិកខាមកក៏មានកូនអាមេរិកសក៏មានពេញផ្ទះតែហ្នឹង ហើយកាលទាហានអ៊ុនតាក់ទៅស្រុកខ្មែរហ្នឹងអ្នកដែលមានកូនអ៊ុនតាក់ហ្នឹងតិចណាស់នៅស្រុកខ្មែរនឹងពួកទាហានហ្នឹងអញ្ចឹងបងពីគ្នាទៅមានយកប្រព័ន្ធតតាមណាមានយកក្រុមគ្រួសារតតាមណាម្ល៉េះហើយវាជះឥទ្ធិពលទៅក្នុងសង្គមនឹងសម្បើមណាស់តើទៅក្នុង តំបន់ជនជាតិដើមហើយជនជាតិដើម យើងអត់បើឧទាហរណ៍ដូចយើងមិនសូវសិក្សាអីច្បាស់លាស់មិនសូវយល់ដឹងអីផ្នែកខាងសង្គមហ្នឹងហើយទាហានវាសម្បូរលុយវាទៅអញ្ចឹងវាសម្បូរលុយ ទៅឆ្ងាយពីប្រទេសឥឡូវឧទាហរណ៍ទៅឆ្ងាយពីប្រទេសហ្នឹងមានអាបៀវត្តមួយគេហៅហាឡាណាអាឡាហាណាឡាហាហ្នឹង leave away from home ឡាហាហ្នឹងគឺថា leave away from home អាថាវិការដែលគេជួយសម្រាប់អលែងការទៅឆ្ងាយពីផ្ទះហ្នឹងស្មើនឹងបៀវត្តហ្នឹងទៀតថាវិការបំរុងអត់ទេថាវិការជួយគឺថាលើកទឹកចិត្តសម្រាប់ការទៅឆ្ងាយពីផ្ទះ ជួនកាលទៅឆ្ងាយអញ្ចឹងខ្លះ6ខែបានឲ្យទៅផ្ទះលេងម្ដងទៅផ្ទះលេងម្ដងមួយអាទិត្យពីរអាទិត្យអីចឹងទៅនឹងអញ្ចឹងណាអាខ្លះដល់រហូតដល់មួយឆ្នាំបើថាជាប់ប្រតិបត្តិការជាប់រហូត មានតំបន់គ្រោះថ្នាក់ទៀតតមួយឆ្នាំអត់បានមកម្ដងម្ល៉េះហើយគេឲ្យអាថវិកាសម្រាប់អឺលើកទឹកចិត្តដែលខ្លួនបែកពីគ្រួសារទៅនៅទៅរស់នៅ ឆ្ងាយហ្នឹងគេឲ្យជួយអានោះគេជួយអានោះអានោះស្មើនឹងប្រាក់ខែបង ដូចថាប្រាក់ខែ400ហ្នឹងគេឲ្យ400ពីលើទៀតវាហោះអញ្ចឹងប្រហែលវាសម្បោវាសម្បោនឹងចាយវាខ្ជះជេជន់ជាតិដើមមិនសូវមានបទពិសោធន៍អីត្រូវចាយវាខ្ជះជេទៅនឹងទៅប្រពាក់ពពូនអាកូនប្រុសនឹងមកខលសេពគូព្រួយទាហាននឹងខលខូចពេញផ្ទះអញ្ចឹងទៅពិបាកណាស់មានបញ្ហាច្រើនណាស់ម្លោះហើយបរិស្ថាន សង្គមបរិស្ថានវប្បធម៌នឹងវាច្របូកច្របល់គ្នាព្រះអង្គមើលហ្វីលីពីនក៏ដោយ ហេងគរនេះក៏ដោយភ្នំពេញសម័យអ៊ុនតាក់នេះក៏ដោយគឺច្បោកច្បល់រញ៉េរញ៉ៃហ្នឹងហ្មងពេលទៅហ៊ានទៅប្រទេសបណ្ដោយបាទវាទៅពីទៅពេញទាំងអស់វាបើកទៅជាក្លឹបសំសាន ទៅជាកន្លែង បារទៅជាកន្លែង disco អីអឺវប្បធម៌ហ្នឹងវាច្បោកច្បល់ពេញផ្ទះមកពី អ្នកហ្នឹងទៅពីណា ពីណីទៅវានាំឡើងវប្បធម៌របស់ខ្លួនគេហ្នឹងទៅអញ្ចឹង នឹងប៉ះពាល់ណាស់ប៉ះពាល់ទៅដល់សិលធម៌ប៉ះពាល់ទៅដល់វប្បធម៌ណាស់អញ្ចឹងដូច្នេះវាត្រូវតែជជែកគ្នាជាមួយនឹងពួកជនជាតិដើមហើយបើសិនណាផលប្រយោជន៍នឹងវាមិនមែនដើម្បីការពារជនជាតិដើមទេផលប្រយោជន៍សម្រាប់តរដ្ឋនិងអាណានិគមអីហ្នឹងទេយើងអាចជនជាតិដើមអាចបដិសេធបានមិនចូលរួមហើយមិនអនុញ្ញាតឲ្យតាំងទីនៅកន្លែងហ្នឹងយើង ប្រឆាំងតវ៉ាដោយស្របច្បាប់យុវមេត្រានឹងទៅប្រឆាំង អស់ចឹងចឹងការងារអស់ចឹងចឹងនិយាយហើយនិយាយទៀតគឺថាសុំមេត្តាសុំមេត្តាទន្ទិញទៅបងប្អូនយើងកម្ពុជាក្រមយើងបកកែណាខាងរៀនធေါ်រៀនអីចេះសូត្រធေါ်សូត្រអីតែអានឹងទិញតាទិញបើថាអ្នកនៅក្មេងៗហ្នឹងមកមេត្រាហ្នឹងទិញថាយ៉ាងច្រើនឲ្យ3 4យប់ក៏ចាំឯងទិញ3 4យប់ចាំចាំទៅមកណាទិញយកដល់ទៅ ណាទិញយកហ្មងបើថាមេត្រាណា សំខាន់មើលអាណាទំនងដូចពាក់ព័ន្ធទៅដល់បញ្ហាយើងទិញយកហ្មងទិញណាទិញទៅការសូត្រទៅសូត្រយកយកទិញតម្លៃហ្នឹងខខខអ្នកខ្ញុំសូមតែខ្លួនឯងនោះក៏ចង់ទិញដែរទិញឲ្យចាំហ្មងនឹងយើងនិយាយយើងយល់យើងដឹងអញ្ចឹងហើយប៉ុន្តែយើងត្រូវការចង់ទៅទិញដែរឧទាហរណ៍ដូចយើងចង់សូត្រធរអញ្ចឹងមង្គលសូត្រពីលស្អីអាសេវនាជាពីលហ្នឹង ណាសេវនាជាពាលែណាំងបណ្ឌិតាណាញ់ជាសេវនាអឺស្អីអេតាមៀងកលមិតតាមៀងនការករណីមិនសេពគប់នៅបុគ្គលពេលជាដើមមួយបុគ្គលសេពគប់នៅបុគ្គលជាបណ្ឌិតអីចឹងទៅឧទាហរណ៍ទិញអញ្ចឹងទិញឲ្យចាំហ្មងពីព្រោះនេះប្រៀបដូចជាមៀងកលសូតអញ្ចឹងទិញមៀងកលសូតនឹងដូចទិញអានឹងអញ្ចឹងផលជាមៀងកល38ប្រការហើយនេះសទ្ធិ ជនជាតិដើម46ប្រការនេះវាថាវាដូចជាមង្គលយើងចេះអាហ្នឹងវាដូចជាមង្គលវាចេះច្បាប់វាចេះចេះគ្រឿងការពារចេះទៅណាអានេះដូចយន់អញ្ចឹងបងដូចយន់ដូចសិលប្រាសាទអីអញ្ចឹងណាចាដូចថយទេពិសោអីអញ្ចឹងស្វាខតោសុបតិបណ្ណោអីអញ្ចឹងហ្នឹងអញ្ចឹងការពារថាការពារដូចថាសោតទៅវាមានស្មារតីនៅក្នុងខ្លួន ដូចនៅក្នុងថច្ចសូត្រថច្ចសូត្រដែលព្រះអង្គលោកសម្ដែងប្រាប់អនន្តរឿងលោកសម្ដែងពីរឿងទេវតាច្បាំងគ្នាជាមួយអសលពយៈហ៎អឺលោកតាប្រអិនណានោះទៅ ចាប់កូនយៈហ្នឹងឃើញកូនយៈហ្នឹងស្អាតពេកច្រឡាញ់មកចាប់កូនយៈហ្នឹងមកធ្វើប្រពន្ធដល់ហើយអាយៈហ្នឹងដឹងមកមកចាប់គុណរបស់យើងទៅទៅទៅច្បាំងជាមួយប្រអិនប្រអិនឲ្យទេវតាទៅច្បាំងមួយយៈហ្នឹងកាប់យៈហ្នឹង វាកាប់ងាប់កើតថែម កាប់ងាប់កើតថែមភ័យចេះរវល់រត់មកហើយបានប្រអិនថាឲ្យមើលទងយើងមើលឲ្យនៅតែបាត់ភ័យបានប្រះលោកផ្ដាំព្រះលោកថាណែប្រអិនអីអីនឹងចេះសោតឲ្យទេវតានឹងមើលទងជ័យរបស់ខ្លួនប៉ុន្តែមើលឲ្យនៅតែបាត់ភ័យហ្នឹងអញ្ចឹងមនុស្សទាំងអស់ក៏ដោយសត្វទាំងឡាយក៏ដោយនឹកដល់ព្រះនឹកដល់ពុទ្ធនឹកដល់រធនឹកដល់ប្រសង្ឃទៅថាភាពភ័យខ្លាចនឹងបាត់បង់ មណៃធរអតិពិសោស្វាខាតោសបតិបានោនឹងវាជាគ្រឿងជួយឲ្យយើងយល់ច្បាស់ពេលដែលយើងសូមទៅយើងមានលំនឹងនៅក្នុងខ្លួនយើងមានចំហច្បាស់លាស់យើងជឿនៅលើភាសាមាសាពុទ្ធថាមានមានប្រពុតត្រាស់ដឹងមែនហើយហើយប្រពុតរកឃើញធរនៅសម្មាសម្ពោធិញ្ញាណនឹងគឺថាយកធរមកសម្ដែងពន្យល់មែន ឲ្យមានអរិយសង្ឃដែលជាអ្នកដើរតាមប្រពុតដើម្បីនឹងបន្តសាសនាគ្រប់5000ប្រវសានឹងមែនមានអញ្ចឹងមែនមកទល់សប្ថ្ងៃនឹងមានអញ្ចឹងមែនធေါ်សប្ថ្ងៃនឹងមានមែនដើម្បីរៀនឲ្យយើងយល់ដឹងហើយយើងនិយាយថាបាត់សិទ្ធិជនជាតិដើមនឹងមានអញ្ចឹងមែនអង្គការសហជីវជាតិគេប្រកាសតាំងពីថ្ងៃ13ខែកញ្ញាឆ្នាំ2007នឹងមានអញ្ចឹងមែនឥឡូវ មជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមនៅស៊ីដនីនឹងយកមកផ្សាយចឹងមែនហើយអូដល់យើងមើលឃើញទៅចឹងមែនមានអង់គ្លេសមានខ្មែរមានយួន មានគ្រប់ភាសាចឹងមែនឥឡូវគេផ្សាយរហូតទៅដល់ជាង200ភាសាដើម្បីគេនាំគ្នារៀនមកអំពីអានឹងវា មានអតិពលចឹងមែនហើយប្រទេសមួយចំនួនគេចាប់ផ្ដើមលើកតម្កើងគេផ្ដល់សិទ្ធិសេរីភាព គេជួយតម្កុំតម្កើងឲ្យជនជាតិដើមនឹងចឹងមែន ហើយជនជាតិដើមនឹងគាត់ទៀមទាអីគាត់ទៀមទាថាចង់ឲ្យបាន ការសិក្សាអប់រំនឹងវាស្មើគ្នាឲ្យប្រសើរឡើងពីព្រោះការអប់រំរបស់យើងខ្ញុំនឹងរដ្ឋអាណានិគមនឹងមិនយកចិត្តទុកដាក់ទេដល់តវ៉ាទៅដោយរដ្ឋអូស្ត្រាលីរដ្ឋអាមេរិករដ្ឋកាណាដានឹងគេជួយអញ្ចឹងមែនវាវាមានអញ្ចឹងមែនវាដូចតែធម៌ដែលព្រះសម្មាសម្ពុទ្ធលោកសំដែងអញ្ចឹងមែនយើងជឿអាហ្នឹងមានសទ្ធា ច្បាស់លាស់នៅក្នុងអញ្ចឹង បានយើង ទទួលស្គាល់ថានឹងគឺជារូបមន្តគឺជាឧបករណ៍ដែលស័ក្តិសិទ្ធិអាចជួយយើងឲ្យមានលំនឹងមានជំហរមានមានសម្ដីដើម្បីនឹងជជែកយកឈ្នះទៀមទាសិទ្ធិសេរីភាពខ្លួនឲ្យបានស្របច្បាប់នៅក្នុងថ្ងៃអនាគតចឹងមែនអញ្ចឹងដល់យើងទទួលស្គាល់ថាវាមានចឹងមែនបានបានយើងទទួលថាអនុពិតប្រកបបានបាន ល្អសម្រាប់ជីវិតរបស់យើងបាទអត់តែរៀនដឹងដឹងហើយអេស្ដាប់ទៅទូញៀនហ្មងស្ដាប់លោកតាធេនលោកតាគីមគូហើយនឹងដៃគុណសវងនិយាយទៅញៀនហ្មង គួរចូលចិត្តប៉ុន្តែមានរឿងអត់យកបញ្ញាអានោះបានត្រឹមតែញៀនអញ្ចឹងវាណា មិនត្រូវទេខំរៀនឡើងវិញមានអ្នកណាទេបងគាត់ថាគាត់ចាំហើយគាត់យល់ហើយ ឥឡូវថ្ងៃនេះយើងមិនបាន live ដល់ម៉ោង12ម៉ោងឥឡូវយើងឆ្លើយសំណួរបដាបដាសិនមើលកែឡូមានសំណួរអីខ្ញុំជួយមើលមកអឺពីព្រោះកុំអោយតាយើងចូលដល់ចិត្ត2ម៉ោងហើយបានយើងឆ្លើយសំណួរអាហ្នឹងវាអូសបន្លាយហ្នឹងទៅឡើង2ម៉ោងហើយឥឡូវមើលឥឡូវយើងជួយមើលទាំងអស់គ្នាតើមានសូមមេត្តាសួរសំណួរមកចំចំមកបងប្អូនដែលចង់សួរ ហើយហើយសូមបើកចំហទៅលើការរីគុណទោះបីមានការមិនល្អយ៉ាងណាដូចថេននិយាយដូចជាមិនសិនទឹកដមអីយ៉ាងណាបង្គូនក៏និយាយហាងលឿនពេកយ៉ាងម៉េចជួយថែមផងជួយណែនាំផងអ្នកមើលបានដឹងណាអត់មើលយើងណានិយាយអត់ដឹងទេឥឡូវបងថេនមើលមើលសម្រួលមើលមើលសម្រួលលោកជិនឈីនគាត់ថាម៉េច លោកឈឿនឈីនគាត់ថាសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមតើមានសារៈសំខាន់អ្វីខ្លះដែរលោកមីលោកគឹមគូអាចបញ្យល់គាត់បានទេខ្ញុំអានភាសាទៀតគាត់សួរថាសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមតើមានសារៈសំខាន់អ្វីខ្លះដែរលោកមីអាលោកមីគូឆ្លើយអាវា តាមតែការយល់ដឹងរបស់ខ្ញុំវាពិតជាមានសារៈសំខាន់យ៉ាង ខ្លាំងចំពោះជនជាតិដើមពីព្រោះនេះជា ជាឧបករណ៍មួយ សម្រាប់ជួយជនជាតិដើមនឹងឲ្យស្រាវជ្រាវរកឃើញនៅអ្វីដែលជាសិទ្ធិរបស់ខ្លួន បាត់បង់រອບសតវត្សមកហើយយើងជាខ្មែរក្រមយើងបាត់បង់សិទ្ធិសេរីភាព តាំងពីជំនាន់ណាមកតាំងពីយើងស្ដេចដែល ទៅស្រុកខ្មែរពីស្រុកខ្មែរចុះទៅហ្នឹងក៏យើងបាត់បង់ហើយចំនួនប្រាំមកកាន់បាប់ហ្នឹងក៏យើងបាត់បង់រហូតដល់យួនកាន់កាប់បន្តគ្នាតាំងពីយួនសេរីដល់យួនកុម្មុយនីសយើងបាត់បង់រហូតបាត់បង់ហ្នឹងបាត់បង់របៀបម៉េចបាត់បង់ដែលយើងមិនអាចតវ៉ាបានមិនអាចនិយាយស្ដីបានយើងនិយាយស្ដីចេញទៅតវ៉ាចេញទៅយើងគ្មានអ្វីជួយការពារនោះជាខែលគេដឹងលឺនោះត្រង់កន្លែងហ្នឹងវាសំខាន់ណាស់មនុស្សម្នាក់ម្នាក់រស់នៅបើអត់មានសិទ្ធិទេរស់នៅដូចអត់មានន័យអញ្ចឹង អឺវារស់នៅដូចជាសត្វធាតគេហៅពពុទ្ធលោកថាសត្វរាយឆានហ្នឹងណា ចង់ថាអីថាទៅខ្វល់អីយកដឹងខុសត្រូវអីតែមនុស្សមានហេតុផលដឹងខុសដឹងត្រូវគេបំបត្តិសិទ្ធិរបស់យើងបំបត្តិការផ្សព្វផ្សាយនៃពុទ្ធសាសនាបំបត្តិការផ្សព្វផ្សាយអក្សរសាស្ត្ររៀនសូត្រអក្សរសាស្ត្រប្រវត្តិសាស្ត្រឲ្យបំបត្តិទាំងអស់ហើយគេបំបញ្ញទាំងអស់ណាម្លាយវាទៅជារឿងប្រវត្តិសាស្ត្រคล้ายៗអាណានៃគ្រប់បែបយ៉ាងអានេះជារឿងមួយដែលបំបត្តិសិទ្ធិសេរីភាពរបស់ ខ្មែរក្រមដែលជាជនជាតិដើមរស់នៅនឹងរាប់ពាន់ឆ្នាំនោះដែលដូនតាយើងតាំងទុកមកមានវត្តអារាមមានអក្សរសាស្ត្រមានប្រពៃណីទំនៀមទម្លាប់គ្រប់យ៉ាងព្រោះយើង បាត់បង់ក្នុងពេលនេះយើងតវ៉ាមិនបានយើងនិយាយមិនបានប៉ុន្តែដល់ពេលថ្ងៃទី13ខែកញ្ញាឆ្នាំ2007នោះដោយសារណែអង្គការសហជីវជាតិនឹងគេយល់ឃើញថាជនជាតិដើមដែលរង គ្រោះដោយសារការជិះជាន់ការដែលមកធ្វើអាណានិគមកាន់កាប់ យកទឹកដីគេហើយចង់បំបត្តិពូជសាសរបស់គេទៀតគេរកឃើញអាហ្នឹងដូចលោកទាធានដែររកឃើញតាំងពីឆ្នាំ80រហូតដល់2007នោះ82ដល់2007ចំណាយពេលច្រើនណាស់ក្នុងការនេះអស់លុយអស់កាក់មនុស្សច្រើនអ្នកដែលបដិកម្មរឿងហ្នឹងដើម្បីសិក្សាឲ្យឲ្យឃើញច្បាស់ថាមានអ្វីអាចជួយជនជាតិដើមនឹងបានឲ្យមាន សិទ្ធិសេរីភាពឡើងវិញមានតែតែងជាច្បាប់មួយ ដើម្បីប្រឌិតឡើងនៅក្នុងអង្គការសហជីពឲ្យឲ្យអង្គការសហប្រជាជាតិនឹងទទួលស្គាល់ច្បាប់នឹងមិនសិនហើយក្នុងការអង្គការអង្គការសហប្រជាជាតិនឹងជាអ្វីទៅជាបណ្ដាប្រទេស ដែលប្រមាណ190ផ្លាយប្រទេសរួមគ្នានឹងហៅថាអង្គការសហប្រជាជាតិហើយកាលណាបើប្រទេសនីមួយៗជាសមាជិកចុះអត្ថលេខាទទួលស្គាល់ច្បាប់នឹងយ៉ាងត្រឹមត្រូវហើយបាននេះតែច្បាប់នឹងវាមានមានសិទ្ធិមានប្រសិទ្ធភាពក្នុងប្រទេសរបស់នៅសមាជិកប្រទេសនីមួយៗហ្នឹង ហើយឥឡូវនឹងក្នុងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមរដ្ឋាភិបាលវៀតណាមកុម្មុយនីសវៀតណាមនឹងបានចុះអតីតការចុះកតអីចុះកតកតិកាសញ្ញាទទួលស្គាល់ច្បាប់នោះថានឹងយកមកអនុវត្តក្នុងប្រទេសខ្លួនហើយដល់ពេលទទួលស្គាល់អញ្ចឹងហើយมันយកមកអនុវត្ត មិនទៅមិន អនុវត្តទេมันចង់ផ្សព្វផ្សាយឲ្យដឹងទៀតពួកយើងរាល់គ្នាយើងមានឧបករណ៍អញ្ចឹង មានអង្គការសហជាតិគេបញ្ចេញមកអញ្ចឹងហើយយើងមិននាំគ្នាសិក្សាយើងយើងទុកចោលទៅទេទេទៅសួរតែដល់ឆ្នាំណាណាថ្ងៃណាខែណាឆ្នាំណាយើងនឹងមានសិទ្ធិសេរីភាពមកវិញឬក៏យើងចង់បំភ្លេចចោលឲ្យ បាត់សូន្យខ្មែរក្រមឲ្យរលេងដូចដូចជាសាសដតេដូចជាចាមដូចជាអីលេខបាត់នៅក្នុងពិភពលោកហ្នឹងទៅកំភ្លេចខ្មែរក្រមយើងមានដី21ខេត្តនៅតែដីកម្ពុជាក្រមមានប្រជាពលរដ្ឋ7លានផ្សាយអ្នកណា មិនមាន ត្រឹមតែ100 200នាក់ឬ1សែន2សែននាក់ប៉ុណ្ណោះទេហើយយើងគួរគួរទុកឲ្យបាត់បង់ឬយ៉ាងម៉េចឥឡូវយើងមានឧបករណ៍មានខែសម្រាប់ការពារយើងហើយដោយលោកទៀតថេនថាឲ្យយើងអត់ថ្មត់សិក្សារៀនសូត្រឲ្យចេះហើយយកចិត្តទុកដាក់អត់ថ្មត់តវ៉ាប្រើសតិបញ្ញាដើម្បីតវ៉ាជាមួយ នឹងរដ្ឋាភិបាលពុជបើសិនយើងតវ៉ាដោយសន្តិវិធីគេចាប់យើងឃុំឃាំងអ្វីមួយ យើងនឹងថតជាវីដេអូសម័យបច្ចុប្បន្ននេះជាសម័យជឿនលឿនថត ជា ជា mobile phone អីផ្ញើបញ្ជូនមកសហព័ន្ធដើម្បីឲ្យតវ៉ាប្តឹងទៅអន្តរជាតិឲ្យគេលឺសូដើម្បីថារដ្ឋាភិបាលវៀតណាមមិនគោរពសិទ្ធិសេរីភាពប្រជាប្រដ្ឋទេរំលោភលើសិទ្ធិសេរីភាពជាពិសេសជនជាតិខ្មែរក្រមគឺជនជាតិដើមហ្នឹងអានេះសារៈសំខាន់ចឹងជួយការពារយើងបានចឹងហើយបើមិនមាន ច្បាប់ណែណែ UN DRIP ហ្នឹងទេសួរតែផ្នែកក្របយើងអាចតវ៉ាបានអត់មានស្អីការពារអញ្ចឹងគ្មានខែលការពារពីក្រោយអញ្ចឹងយើងតវ៉ាគេចាប់យើងដាក់គុកនរណាស្រែកតែឥឡូវហ្នឹងឯងចាប់ជាប្រដ្ឋផ្នែកក្រមម្នាក់ដាក់គុក UN ដឹងណាអង្គការសហជាតិអង្គការសហប្រជាជាតិហ្នឹងគេដឹងឮគេនឹងស្រែកប៉ុន្តែឲ្យគេស្រែកតនពេលអូចាប់ម្នាក់គេស្រែកព្រាមវាមិនបានគេប្រើពេលវេលា3ខែ6ខែមួយឆ្នាំឯងបានគេចាប់ដើមសាររើតវ៉ាគេចាប់ដើមពិនិត្យមើលតើឯងធ្វើនឹងត្រឹមត្រូវអត់ ហេតុអ្វីបានអ្នកឯងចាប់វាត្រូវការស៊ើបអង្កេតរឿងរ៉ាវនោះច្បាស់លាស់ដើម្បីទៅតវ៉ាទោះបីជារដ្ឋាភិបាលវៀតណាមនឹងព្យាយាមភូតភរកុហកអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ អង្គការសហជាតិគេដឹងគេឮដូចជាយក លោកក្មួយយើងខាយជាដើមហ្នឹងនៅថ្ងៃ ទី13ខែមេសាឆ្នាំ2021ហ្នឹងលោកយើងខែបានយកសភៅនៃនៃ UN RIP ហ្នឹងយកទៅផ្សាយជាភាសាខ្មែរជួយ ផ្សព្វផ្សាយដើម្បីឲ្យខ្មែរយុវជនខ្មែរក្រមគ្រប់គ្នាហ្នឹងបានដឹងឮស្រាប់តែកម្មាភិបាល50អ្នកតពតចាប់ក្នុងផ្ទះហ្នឹងឲ្យឲ្យចុះហត្ថលេខាដើម្បីកុំឲ្យធ្វើកិច្ចការយ៉ាងទៀតប៉ិនក្មួយយើងខៃមានសតិបញ្ញាគ្រប់គ្រាន់ថាខ្ញុំមិនធ្វើអ្វីខុសទេ ពីព្រោះច្បាប់នេះជាសិភៅរបស់អង្គការសហប្រជាជាតិពួករដ្ឋាភិបាលវៀតណាមហ្នឹងបានទទួលស្គាល់នេះនេះនឹងអាហ្នឹងយើងប្រើច្បាប់ដោយលោកទាធានថាភូមិកំរែងបើគេយកអ្វីមកធ្វើមកយើងយកអាច្បាប់ហ្នឹងចេញទៅវិញ ដើម្បីតវ៉ាអានឹងហើយជាខែលការពារយើងមិនវាមានអត្ថន័យនិងសារៈសំខាន់ណាសម្រាប់ជនជាតិដើមគ្រប់គ្រប់សញ្ជាតិដែលនៅជុំពិភពលោក មានជាង370លានអ្នកហ្នឹងគឺថាមានសារៈសំខាន់ណាស់បើមិនមានសារៈសំខាន់អង្គការសហប្រជាជាតិហ្នឹងមិនបញ្ចេញអស់លុយកាក់មិនខាតពេលវេលាសម្រាប់សម្រាប់តែងជាច្បាប់ឡើងសុំឲ្យគ្រប់គ្រងនេះអានេះជារឿងមួយដែលយើងគួរឲ្យកក់ក្ដៅយើងបានច្បាប់ហ្នឹងមកហើយយើងត្រូវតែសិក្សា រៀនសូត្រវាឲ្យចេះដើម្បីតវ៉ាថ្ងៃណាមួយសម័យបច្ចុប្បន្ននេះយើងមិនមានតវ៉ាដោយអាវុធយុទ្ធភណ្ឌទៀតទេ គឺយើងគ្មានសមត្ថភាពតវ៉ារបៀបនោះទេហើយការតវ៉ារបៀបនោះហ្នឹងយើងអាចធ្លាក់ចូលទៅក្នុងអាលែងលក្ខណៈដែលអង្គការសហជាតិចោទយើងថាទៅជាអំពើភារវជនណានេះជារឿងមួយដ៏ត្រឹមត្រូវដែលយើងមិនត្រូវធ្វើយើងត្រូវធ្វើដោយសន្តិវិធីដោយសតិបញ្ញាប្រើច្បាប់ដើម្បីបំភ្លឺដល់ជនជាតិយើងឲ្យច្បាស់ឲ្យសិក្សាឲ្យបានច្រើន កាលណាសិក្សាចេះបានច្រើនគ្នារាប់ពាន់រាប់ម៉ឺនសែនលានអ្នកអានឹងយើងមានសិទ្ធយើងអាចមានសិទ្ធជាជាសិទ្ធជនជាតិដើមមកវិញខ្ញុំបណ្ណាសូមសូមជូនបងណាបងគឹមគូបានអត្ថាធិប្បាយល្អពីរោះមានអត្ថន័យគួរឲ្យយកជាគំរូយកចិត្តទុកដាក់ស្ដាប់ទាំងអស់គ្នាឥឡូវបងថេនយើងបែរមកជួបសំណួរបងលោកកូនបងថេនអីនៅខេត្តឃ្លាំងសួរថាខន្តី មិនមែនសម្ងំឲ្យគេរំលោភសិទ្ធិទេ គឺអត់មុតដើម្បីរកវិធីសាស្ត្ររើបំរាស់ចេញពីសត្រូវហៅថាខន្តីសេចក្តីឆ្លៀវឆ្លាតថេនកងថេនអីមានន័យល្អណាស់បើកសម្លេងបងបើកសម្លេងបើកសម្លេងណាអសំទោស អឺមែនតែនខន្តី តែកណាយើងខំប្រឹងអត់ធ្មត់ទៅអត់សង្កត់ទៅអារម្មណ៍របស់យើងនៅល្អអារម្មណ៍របស់យើងមានតម្ងន់ណាអឺនៅក្នុងខ្លួនយើងតែកណាមានធាតុតិចច្រើនពោធាតុតិចវាធ្ងន់ធាតុក្តៅស្រាលអញ្ចឹងយើងមើលម៉ាស៊ីនតិចខ្យល់តិចហ្នឹងតែកណាបាញ់ចុះមកតិចហ្នឹងត្រែង វាចុះទៅខាងក្រោមហើយវាដេញកម្ដៅនឹងឡើងទៅលើបានអីតែអ្នកណាដែលដែលណាងាកខឹងងាកខឹងហ្នឹងគេថា អ្នកហ្នឹងគីឡូស្រាលបំពីអ្នកហ្នឹងសម្បូរធាតក្តៅសម្បូរធាតភ្លើងតែតែកណាទូសាក់ទូសាក់វាស្រាលអាធាតក្តៅវានៅលើនោះតាហើយអារបៀបឡើង ខ្យល់ឡើងខ្យល់វាឡើងទៅលើទៅវាស្រាល ផ្លុងផ្លុងហ្នឹងមិនមែនស្រាលដោយព្រះរហន្តចេះហោះហើរអីថាស្រាលតែអានោះលោកស្រាលខ្លួនស្រាលស្រាលបន្ទុកហ្នឹងអានោះផ្សេងតែយើងស្រាលយើងប្រកបទៅដោយទោសៈហ្នឹងវាផ្ទុះឡើងមកវាទៅជាយើងនឹងកលោស្រាលហើយបើថាយើងមានចិត្តធ្ងន់ណាទាំងទាំងសម្ដី សម្ដៅរបស់យើងចេញមកគឺហាប់ចឹងហាប់ណែនមួយមួយច្បាស់ច្បាស់ពួកគំនិតរបស់យើងបែងចែកច្បាស់លាស់ខន្តីនឹងចឹង កាន់តែនឹងធ្វើឲ្យយើងមានបញ្ញាឲ្យយើងនិយាយស្អីក៏យើងមាន confidence ណាយើងមានចំហរឹងមាំនៅក្នុងខ្លួនដូចយើងមានគ្រឹះអញ្ចឹងកាលណាយើងមានខន្តីច្បាស់លាស់ខន្តីនឹងជាមេធម៌មួយសំខាន់ណាព្រះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងតាំងពីខែមិញថ្ងៃថ្ងៃដែលសម្ដែងបដិមោកហ្នឹងព្រះអង្គសម្ដែងខន្តីនឹងដែរខន្តិបរមង្គតបោតៃតខាហ្នឹងខ្ញុំណា ចាំមកឃ្លាហ្នឹងនោះអញ្ចឹងហើយមានលោកម្នាក់ហ្នឹងខ្ញុំកណាបាត់អានេះរបស់គាត់ទៅគាត់និយាយពីគាត់សួរពីរឿងថាតាហានធ្វើអី UN ហ្នឹងបងលោកធ្វើអីទៅបាត់ទៅ Twitter ហ៎ Twitter ហ៎ Twitter ហ្នឹងសួរពីរឿងតាហានហ្នឹងខ្ញុំកណាដូចឆ្លើយហើយហើយថា UN មិនណែនាំយើងថាមិនបាច់ធ្វើតាហានទេប៉ុន្តែយើងអាចមិនទៅធ្វើបានដូចណានិយាយលើខហើយអញ្ចឹងណា ឥឡូវមានសេនាខាងត្បូងនេះគាត់និយាយអញ្ចេះគាត់និយាយមិនមែនដូចជាសំណួរទេប៉ុន្តែគាត់និយាយនឹងហាក់ដូចជា ចូលរួមជាយោបល់គ្រាន់តែយើងធ្វើការវេចញែកតំណែងបន្តិចខ្ញុំកណាសូមជូនទៅលោកព្រីមគូដើម្បីឲ្យគាត់បកស្រាយបន្តិចចាស់គាត់ថាយើងជាមនុស្សមិនមែនជាសត្វទេដែលគេចង់វាយក៏វាយចង់សម្លាប់ក៏សម្លាប់នោះទេគាត់និយាយអញ្ចឹងអញ្ចឹង ឡូវតំណឹងខ្ញុំកណាបញ្ជាក់បន្តិចមុនជូនទៅលោកគឹមគូនិយាយពីរឿងថាយើងមិនមែនជាសត្វសត្វវាមានសត្វដេរិឆាន មានសត្វពាហនៈអញ្ចឹងណាសត្វដែលសម្រាប់តបំរើ ប្រយោជន៍មកឲ្យមនុស្សវាជាប្រភេទសត្វពាហនៈមានគោមានក្របីអញ្ចឹងទៅហើយសត្វដេរិឆានវាជួយឆ្កែក៏ជួយកន្លែងខ្លះវាជាបំរើឲ្យមនុស្សដែរទៅយាមផ្ទះ ខ្លះគេយកឆ្កែទៅបបាញ់សัตว์ហើយឆ្កែខ្លះវាមានអតិពលដែរវាគ្រាន់តែពុះមកវកពីវកទៅសัตว์អីនៅលើនឹងឡើងដូចពង្រូលអីឡើងទៅលើអីសម្ពោចអីធ្លាក់ក្ដុកក្ដុកដែរអានឹងសัตว์នឹងមានអំណាចដែរឆ្កែប្រភេទហ្នឹងមិនសូវមានទេខ្ញុំកណាសាជួបដែរកាលទៅខាងកោះកុងហ្នឹងមានជួបមួយពីរគេយកទៅប្រមាញ់សัตว์ទំពីហ្នឹង បើសត្វនឹងវារត់ឡើងទៅដើមឈើគេធ្វើអីសត្វនឹងមិនកើតទេមនុស្សយើងនឹងអ្នកព្រានប្រមាញ់នឹងធ្វើអីសត្វនឹងមិនកើតទេឲ្យឆ្កែនឹងព្រោះឆ្កែនឹងព្រោះតែមកវុះពីឲ្យភ្នែកវាវាមានអំណាចព្រោះតែមកវុះពីអាសត្វនឹងធ្លាក់មកក្ដុកមកឲ្យសត្វធ្លាក់មកអង្គលឈើហ្នឹងហើយនៅហ្នឹងអត់ទៅណារួចទេអញ្ចឹងឲ្យឲ្យម្ចាស់នឹងចាប់ទៅក្នុងប្រភេទសត្វដែលបំរើឲ្យគេនឹងអញ្ចឹងតែយើង បើយើងកុំធ្វើខ្លួនជាសត្វពាហនៈឬមួយសត្វដេរឆានឆ្កែឆ្មាអីជូបអីចឹងទៅសម្រាប់ទៅបំរើផលប្រយោជន៍ឲ្យមនុស្សទេ គឺយើងត្រូវតែមាន ប្រាជ្ញាអឺជាសត្វបានន័យថាយើងមនុស្សដែរប៉ុន្តែយើងធ្វើការងារដូចសត្វតែគាត់ថាយើងបំរើ គេយើងខ្វះសេដ្ឋកិច្ចយើងបំរើគេយើងអត់មានគំនិតថាវ៉ាអីទេមកពី យើងមិនអាចមានអធិបតេយ្យភាព នៅលើសេដ្ឋកិច្ចរបស់យើងបានខ្ញុំធ្លាប់ប្រកេនបដិប្រគុណនៅ ក្នុងកម្មវិធីបបងមុននិយាយពីខ្វះអធិបតេយ្យភាព ដោយសារយើងមិនគ្រប់សេដ្ឋកិច្ចយើងមិនគ្រប់គ្រាន់សេដ្ឋកិច្ចហើយសត្វពាហនៈដូចគោដូចក្របីអញ្ចឹងសេះអីអញ្ចឹងពពែជាមអីចឹងវាវាវាអត់មានអំណាចមួយចេញទៅសេដ្ឋកិច្ចរបស់វាបានមកពីគេខ្លោះវាជាប់ គេយកមកផ្សាំងគេមកបំបាក់អាលែងអឺអារបៀបអាស្មេមានអ្នកអាកាយខូខើរបស់វានោះអំណាចរបស់វានឹងបាក់ទៅ គេខ្លោះវាជាប់ទៅគេដឹកវាទៅណាស្រែងវាឲ្យទៅបំរើទៅភួរទៅដឹកអាទេសដឹកអីតំណែងអីឲ្យគេហើយតែដល់ម៉ោងបានគេឲ្យទៅហូបគេហូបទៅហើយបើមិនចឹងទេគឺថាវាមិនអាចទៅបានទេបើទៅនៅបំរើគេ តាមចាស់នឹងត្រូវការពេលណាត្រូវការទៅទៅទៅពេលនឹងជាមួយគេអញ្ចឹងទៅសេះអញ្ចឹងត្រូវការយប់វាបោលយប់ត្រូវការថ្ងៃបោលថ្ងៃអញ្ចឹងទៅបោលទៅកណាដាច់ផ្កាអញ្ចឹងទៅនោះអញ្ចឹងហើយមនុស្សខ្លះអញ្ចឹងធ្វើការអញ្ចឹងធ្វើការដោយសត្វពាហនៈអញ្ចឹងបំពីអត់មានសេដ្ឋកិច្ចហើយអត់ខ្វល់ខ្វាយពីអីទាំងអស់នោះគេហៅមនុស្សដោយសត្វប៉ុន្តែយើងមិននិយាយសត្វអីទូទៅទេប៉ុន្តែមនុស្សដោយសត្វហ្នឹងក្នុងកន្លែងហ្នឹងគឺជាប្រភេទសត្វពាហនៈ ដែលបំរើគេដោយអត់គិតពីអីទាំងអស់មកពី ខ្លួនមិនអាចគ្រប់គ្រងសេដ្ឋកិច្ចបានមិនអាចបំពន់នៅសេដ្ឋកិច្ចក្នុងក្រុមគ្រួសារហើយសេដ្ឋកិច្ចនឹងអ្នកខ្លះក៏បំយល់ដែរសេដ្ឋកិច្ចនឹងគឺស្អីចាយបួនហ្នឹងហើយសេដ្ឋកិច្ចនឹងមានបាយមានលុយកាមានផ្ទះសម្បែងនៅ មានសពតស្លៀកពាក់មានថ្នាំសកោមានប្រភេទ4 5មុខហ្នឹងឯងចឹងណានឹងសេដ្ឋកិច្ចហើយក្រមសេដ្ឋកិច្ចហ្នឹង ដែលដែលខាងផ្នែកប្រសង់ហើយបច្ច័យ4ហ្នឹងក្នុងសេដ្ឋកិច្ចហើយនោះឲ្យយល់ចឹងហើយបើប្រភេទសត្វដេឆានទេដូចថាអ្នកណាមួយ មានធរដូចសត្វដេឆានអានោះដេឆានហើយបងពីវាអត់ដឹងវាអត់ដឹងខុសដឹងត្រូវហ៎សត្វដេឆានវាអត់ដឹងខុសដឹងត្រូវទេ អាកូនទៅយកម្ដាយយកបងប្អូនឯងមលោភគ្នា ទៅវិញទៅមកអីចឹងទៅហើយទៅ ជួនកាលខំគ្នាដោយសារតែដណ្ដើមហូបគ្នាដូចឆ្កែដូចឆ្មាអញ្ចឹងដូចខ្លាដូចអីអញ្ចឹងមានចំណៃចំណុកអីវាខំដណ្ដើមគ្នាអញ្ចឹងគឺថាងាកខំងាកនោះងាកឆ្លោះងាកឆ្លោះណាអានោះសត្វអីឆានហើយគឺថាមកពីអ្នកនោះប្រព្រឹត្តធម៌ដេរិឆាន ប្រព្រឹត្តធម៌របស់ពពួកសត្វដេរិឆានវាអត់ដឹងទេវារំលោភម្ដាយវាវាដេកនៅអីជាមួយគ្នាអញ្ចឹងទៅហើយបើថាញីទេ អត់មានប្តីស្អីណាច្បាស់លាស់ទេទៅតាពីហើយចឹងទៅប៉ះលើពីមួយទៅមួយមួយទៅមួយចឹងទៅណាមកក៏បានដែរណាមកមុនដឹងក៏បានដែរអីចឹងទៅឧទាហរណ៍ចឹងនឹងជារបៀបដេរិឆានហើយវាអត់មាន ដឹងឪដឹងកូនដឹងម៉ែដឹងដឹងអីទេ អត់ដឹងទេហើយដណ្ដើមគ្នាខំហូបចំណៃដោយសាររឿងបែកប៉ុកនឹងឯងជួនកាលអាឆ្អឹងត្រីឆ្អឹងអីដែលគេបោះចោលនៅក្រោមតុកហ្នឹងគឺវាខំដណ្ដើមគ្នាអញ្ចឹងហ្មងក្នុងសត្វដេរិឆានហ្នឹងអញ្ចឹង អំពីអនុវត្តធម៌របស់សត្វទេរឆានធ្វើការងារសត្វទេរឆានអញ្ចឹងហើយបើយើងធ្វើការងារទេវតាវាហៅដូចជួយសង្គ្រោះគេគោរពមេដាបៃតាបំរើមេដាបៃតាបំរើអ្នកគោរពអ្នកមានសិលអញ្ចឹងណាដឹងខុសដឹងត្រូវជួយឧបត្ថម្ភប្រពន្ធឧបត្ថម្ភកូនសង្គ្រោះកូនសង្គ្រោះប្រពន្ធសង្គ្រោះឪពុកម្ដាយសង្គ្រោះមិត្តភ័ក្តិសង្គ្រោះមហាក្សត្រសង្គ្រោះមនុស្សទូទៅនៅលើពិភពលោក នោះគឺជាធម៌របស់ទេវតាអ្នកនោះរស់ជារបៀបទេវតានោះងាយយល់ឡារបៀបមនុស្សមនុស្សយើងការងាររបស់អ្នកនោះយ៉ាងម៉េចជីវិតរបស់អ្នកនឹងជាទេវតា ហើយស្រេចតាំងពីជាតិនឹងមិនទាន់ចាំបាច់ស្លាប់ទៅទេមិនទាន់ស្លាប់ទៅគេគេមានធម៌ទេវតានៅក្នុងខ្លួនស្រេចអញ្ចឹងជីវិតរបស់គេ ថាអ្នកនឹងទុកលំបាកទេអត់ទេអត់មានទុកលំបាកទេមកពីគាត់រស់ជាសបាយហ្មង យើងថាអីឲ្យគាត់គាត់មិនសៅមងគាត់មិនខ្វល់ខ្វាយទេគាត់មានតែអាណិតយើងថែមថអ្នកណាជេរតិចដាសាហ្នឹងយើងកុំទៅឆ្លោះតោះទេជាមួយគេតែឥឡូវដើម្បីតស៊ូជាមួយនឹងប្រជាសាសមួយ រដ្ឋាភិបាលមួយដែលមានអំណាចហើយមិនដឹងខុសត្រូវហើយយើងកំពុងតែខ្វះខាតតើយើងគួរវាយមួយគេទេយើងគួរប្រឆាំងជាមួយគេទេដូចជាសេនាខាងត្បូងគាត់និយាយចឹង យើងថាយើងជាមនុស្សហើយបាទឥឡូវបើគេវាយយើង ហើយយើងគួរវាយគេវិញទេឬមួយក៏យើងគួរតរច្បាប់ណាបើគេវាយយើងតើយើងត្រូវវាយគេឬមួយយើងមិនវាយគេ ហើយយើងរត់តរច្បាប់ យើងឲ្យគ្នាយើងថតជាផោះតាងមកឧទាហរណ៍វាយយើងបែកឈាមបែកអីចឹងមានគ្នាយើងថតជាផោះតាងអីមក បែកឈាមហូបពពូអញ្ចឹងទៅយើងមិនតវ៉ាចេះតែអោបដៃទ្រាំអញ្ចឹងទៅឲ្យគេវាយអញ្ចឹងទៅហើយយើងរត់ត្រយច្បាប់ យើងទៅតវ៉ាដែរវាយគេដែរប៉ុន្តែវាយនៅក្នុងតុលាការតើមួយណាឈ្នះមួយណាមានប្រសិទ្ធភាពជាងឥឡូវគេសម្លាប់យើង បើយើងទៅសម្លាប់គេ យើងអាទី2ណាយើងធ្វើត្រឡប់ទៅវិញនឹងខុសដូចគ្នាតាអ្នកឥឡូវខ្ញុំនិយាយពីរឿងមួយម្នាក់នោះ គេរំលោភពុករលួយស៊ីសំណូកគេ50ដងហើយគេមិនតាត់ឃើញទេគេមិនដឹងទេ50ដងមុនគេអត់ដឹងទេប៉ុន្តែគេដឹងអា1 2អីគាត់ធ្វើក្រោយហើយស្រាប់ម្នាក់នេះគាត់ទៅពុករលួយស៊ីសំណូកតែម្ដងទេតើពីរអ្នកនឹងខុសដូចគ្នាតើខុសដូចគ្នាតើពុករលួយ50ដងក៏ខុសអញ្ចឹងពុករលួយម្ដងក៏ខុសអញ្ចឹងដែរខុសដូចគ្នា អត់មានអ្នក50ដងនោះខុសច្រើនជាងអត់ទេអត់ទេបើគុក20ឆ្នាំគឺ20ឆ្នាំដូចតែគ្នាចឹងឡូវថាអ្នកនោះយក200លានហ្នឹង50ដងហើយយើងទៅយក200លានតែម្ដងជាប់គុក20ឆ្នាំដូចគ្នាដូចគ្នាអត់មានខុសគ្នាទេអត់ខុសគ្នាទេនោះអញ្ចឹងរបៀបអញ្ចឹងហើយបើវាគេវាយយើងហើយយើងត្រឡប់ទៅវាយគេសម្រាប់យើងហើយយើងសម្រាប់គេអ្នកនោះក៏ជាប់គុកយើងក៏ជាប់គុកដូចគ្នាយើងអត់មានកម្លាំងឯណាមកតស៊ូអីក្រៅទេយើងទៅដេកគុកបាត់ហើយ យើងដេកពុកបាត់ហើយឥឡូវយើងវាយគេតែបើថាឡើងតុលាការទៅកាត់ទោសមកឃើញគេវាយយើងយើងវាយគេបើគេគេសងយើងយើងសងគេឬបើថាគេជាប់ពិន័យទោសគុកមួយឆ្នាំ6ខែយើងក៏ចាប់អាចអាចជាប់អញ្ចឹងដែរតើដែលយើងគ្មានខុសហើយយើងគួរទៅធ្វើអញ្ចឹងដើម្បីជាប់ទោសទេអត់ទេដើម្បីតស៊ូផ្លូវវែងឆ្ងាយតស៊ូនៅរបៀបឆ្លៀសវៃលើយុទ្ធធរ អត់ត្រូវការអត់ត្រូវការទៅវាយតបតមួយគេទេมันចាំបាច់ទេហើយមនុស្សតទេតទេគេអត់មកវាយយើងកើតទេគ្មានគ្មានអ្នកណាមកវាយយើងកើតទេបើយើងគ្មានកំហុសគ្មានគ្មានធ្វើអីខុសយើងមិននិយាយប៉ះពាល់គេហើយអ្នកណាគេមកវាយយើងកើតខ្ញុំឆ្ងល់ខ្ញុំខ្ញុំខ្ញុំមិនជឿតលទៅសោះថាគេអាចលើកដៃយើងវាយយើងកើតអត់ទេអត់មានទេបើគេវាយយើងដោយការយល់ច្រឡំហ្នឹងកុំតវ៉ាជាមួយគេ យើងយើងដឹងថាយើងគ្មានខុសហើយយើងធ្វើជាមនុស្សមិនមែនត្រូវទៅវាយត្រឡប់ទៅគេវិញទេតែបើថាឆ្កែខំយើងហើយយើងខំវិញ គឺបានន័យថាយើងឆ្កែដែរបានយើងខំអញ្ចឹងណាហើយបើឆ្កែខំមនុស្សមនុស្សទាញបំណងមកចលោអញ្ចឹងហើយទៅទៅរកច្បាប់មកទៅប្រាប់អាម្ចាស់ឆ្កែនោះថាឆ្កែឯងខំអញអត់ស្រួលទេអញ្ចឹងបានវាត្រូវ បាន ជាមានលក្ខណៈជាមនុស្ស មែនមនុស្សនឹងវាយយើងហើយយើងទៅវាយគេវិញយើងជាមនុស្សទេមែនទេយើងយើងប្រើលែងធរដោយសត្វទេឆានដែរតាអូខេបងជនឈៀនគាត់ថា ច្បាប់សិទ្ធិមនុស្សជនជាតិដើមមានហើយ តែអាជ្ញាធរយួននៅតែរំលោភបំពានមកលើដីមកលើ ខ្មែរក្រមដដែលតើយើងគួរធ្វើយ៉ាងណាបងគឹមគូ ខ្ញុំកណាដូចអត្ថាធិប្បាយមិញហើយអាហ្នឹងយើងមានវិធីមួយយ៉ាង ដែលយើង គួរធ្វើជាជំហានដំបូងហ្នឹងខំសិក្សានៅច្បាប់សិទ្ធិជនជាតិដើមហ្នឹងឲ្យបានចេះច្រើនគ្នានៅសម្រាប់យុវជនយុវសាមណៈអីហ្នឹងឲ្យចេះច្រើនចេះបានច្រើនគ្នាបានយើងមានកម្លាំងបើចេះតែម្នាក់ បើអ្នកដែលតតវ៉ាទៅនិយាយហ្នឹងមិនសូវមានណាស្ដាប់ឮទេតែបើរាប់ពាន់ឡើងដល់ម៉ឺនដល់ដល់សែនអ្នកឡើងតវ៉ាហ្នឹងផ្អើលដល់អង្គការសហប្រជាជាតិណាអាហ្នឹងខ្ញុំជម្រាបអញ្ចឹង ដូច្នេះកម្លាំងយើងហ្នឹងគេយើងចាស់ពីដើមថា ចង្កឹះមួយបាច់កាច់មិនបាក់ទេតែចង្កឹះមួយដើមគេកាច់បាក់អឺយើងភាពសាមគ្គីគ្នាច្រើនរួមគ្នាមានកម្លាំងកម្លាំងតវ៉ាដោយសន្តិវិធីយើងមានអង្គការសហជាតិនៅពីក្រោយខ្នងយើង បើយើងសិក្សារៀនសូត្រឲ្យចេះច្បាប់ឲ្យច្រើនដោយលោកទាធិននិយាយពីដើមអញ្ចឹងមានមាននិយាយរឿងណែនេះហ្នឹងព្រះអង្គថានិយាយខ្លាំងបន្តិចហ្នឹងរឿងណែភូមិកំរែងហ្នឹងដល់ពេលគេមកធ្វើអីផ្សេងផ្សេងនេះយើងមិនថតរូបគេទុកដើម្បីយកបង្ហាញអង្គការសហប្រជាជាតិយើងទៅនិយាយទៅជេរទៅថោចគេវិញវាជាអំពើមួយមិនត្រឹមត្រូវអាហ្នឹងដល់យើងជេរយើងថាគេវាអាចកើតចំនួនឆ្លោះគ្នាវាយតតគ្នាទៅវាកើតជាជាប់ទោសគុំខាំងមកដាក់ខ្លួន តែបើយើងយកច្បាប់ទៅបង្ហាញអញ្ចឹងគាត់ថាវាមិនធ្វើស្អីទេដាស់អញ្ចឹងយកច្បាប់បង្ហាញឯងមកបំពេញច្បាប់សិទ្ធិសេរីភាពរបស់ខ្ញុំជាពិសេសខ្ញុំកំពុងតែរៀបចំណែទីធ្លាដើម្បីរៀបចំបង្កើតជា ទីធ្លាដើម្បីសិក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្ញុំឯងមកបិទមិនអាហ្នឹងជារឿងមួយ ដែលវាគួរខ្លាចខ្ញុំយកទូរស័ព្ទទៅថតវាមើលឃើញរត់ព្រឹបប្រឡងហ្នឹងឯងចាឲ្យតែថតហ្នឹងរត់ប្រឡងហ្នឹងពួកហ្នឹងមិនហ៊ានទេដូច្នេះរឿងហ្នឹងតែយើងគួរឲ្យឃើញ សួរថាពេលវាមកចាប់យើងដល់ផ្ទះនេះយើងថតទាំងអីហ្នឹងវាដកទូរស័ព្ទដកអីពីដៃយើងចេញអស់ខ្លាចយើងថតថតបានយើងរាយការណ៍ទៅអង្គការសហជីវជាតិឲ្យឃើញពីព្រោះអាហ្នឹងកំហុសរបស់វាធ្វើទៅវាខុសច្បាប់ពំពេញច្បាប់រហូតវាខ្លាចខ្លាចណាខ្លាចខាងក្រៅគេឃើញគេឃើញច្រើនគ្នាទៅគេស្រែកពេញទៅពិភពលោកគេស្រែកទៅអូមិនស្រួលទេរដ្ឋមនីធ្វើទុកបុកម្នេញប្រជាប្រដ្ឋបាត់សិទ្ធិសេរីភាព រឿងនេះដែលយើងត្រូវការហ្នឹងគឺកម្លាំងយើងសិក្សាឲ្យបានច្រើនគ្នាចេះច្រើនគ្នាលោកទាធេនមិនមានប្រសាសន៍ដែរថាទាំងទិញវាចាំអាកន្លែងណាសំខាន់សំខាន់សម្រាប់ខ្លួនយើងហ្នឹងទាំងទិញវាចាំមកថាមានការអីយកអាច្បាប់នឹងចេញមកព្រឹបបង្ហាញទៅហើយរឿងរឿងមួយសំខាន់ណាស់ដែលដែលដែលយើងធ្វើហ្នឹងយើងត្រូវតែមានទូរស័ព្ទតាមគ្នាតាមដៃក្នុងដំណើរទៅធ្វើអីមួយបើមានណាបំពេញអីមួយថតវាឲ្យបានមកដើម្បីជាផោះតាំង យើងចង់ចាប់អ្វីមួយតើតែមានផោះតាំងមិនចាប់បានបើគ្មានផោះតាំងនិយាយតែមកទៅទេគេអត់ជឿទេអង្គការសហជាតិហ្នឹងគេមិនជឿយើងទេតើតែយើងមានផោះតាំងជាក់ស្ដែងទៅបង្ហាញឃើញអញ្ចឹងបើគេជឿយើងអានេះជារឿងពិតក៏សួរបន្ថែមទៀតដែរបងក៏សួរថាយើងមើលឃើញថា អ្នកណាហ៊ានតវ៉ាទិដ្ឋិមនុស្សដីធ្លីឬដីធ្លីអញ្ញាធរយួនតែងតែចាប់ដាក់គុកចាក់ដាក់គុកច្បាប់ ថារឿងដូចជាលោកចនាសុំតបសុំណែតបតកន្លែងហ្នឹងតិចសុំបន្តកន្លែងហ្នឹងតិចរឿងលោកវិនម៉ាំងដែបហ្នឹងបន្តវ៉ារឿងដីធ្លីប៉ុន្តែដែលរដ្ឋាភិបាលកម្មាភិបាលទៅចាប់គាត់ហ្នឹងគេមិនចោទរឿងកតាវ៉ារឿងដីធ្លីហ្នឹងទេគេចោទថាគាត់ហ្នឹងទៅប្រឆាំងអង្គណែកម្មាភិបាលដែលកំពុងចោះទទួលពិនិត្យហ្នឹងគាត់យកអត្រាត្រហ្នឹងមកឈូសដីបង្ខាំងផ្លូវគេមកឲ្យចូល នៅគេចោតរឿងនោះមិនមែនចោតរឿងដីធ្លីនឹងទេហើយគេគេមកចាប់គាត់នឹងមិនមែនគេមកចាប់គាត់ផ្ដាល់ផ្ទះទៀតគាត់សុកចិត្តសុំច្បាប់គេសុកចិត្តអឺស្ទើរណែធ្វើលិខិតទៅព្រមចុះចូលគេទៅជាប់គុកអានេះអានេះរឿងនេះពិបាកតវ៉ាណាតែបើសិនជាគេមកចាប់គាត់ដោយសាររឿងដីធ្លីហ្នឹងអាហ្នឹងវារឿងមួយដែលគួរឲ្យតវ៉ាទៀតអារឿងហ្នឹងអញ្ចឹងមានមានជាអាចដូចជាលោកវុនម៉ាក់ដែរអញ្ចឹងតាមតាមសេចក្តីរាយការណ៍មកលើលោកទៀតថេនអាសានិយាយរឿងហ្នឹង ដែលដែលកម្មាភិបាលចាប់ហ្នឹងគេទៅចោតគាត់ហ្នឹងចោតរឿងដែលគាត់ប្រឆាំងគេទៅចោះពិនិត្យស៊ើបអង្កេតហ្នឹងគាត់ប្រឆាំងក្នុងក្នុងណែសមត្ថភាពកម្មាភិបាលហ្នឹងយកត្រាក់តមកខាងផ្លូវគេមកឲ្យចូលមកហ្នឹងណាមិនមានរឿងដែលចោតថាអូរឿងដីធ្លីអីណាណីនោះរឿងនោះជារឿងមួយអារឿងហ្នឹងវាចង់រោរឿងយើងហើយប៉ុន្តែវារោរឿងមិនកើតទៅប្រចាំរោអាផោះតាងណាមួយអាណាដែលមូលបង្កើតយើងបានចាប់យើងបានវាធ្វើឲ្យយើងចូលអន្ទាក់ក្នុងហ្នឹងបានចាប់យើង អានេះយើងគួរតែពិនិត្យពិចារណាសិក្សាឲ្យច្បាស់រឿងហ្នឹងហើយចាំចាំតវ៉ាចាំពិនិត្យណាកុំឲ្យធ្វើអ្វីមួយចិត្តតែខឹងខឹងឲ្យថាតាមចិត្តយើងមិនបានទេយើងត្រូវសិក្សាច្បាប់ហ្នឹងខ្ញុំកណាសូមបន្ថែមប៉ុណ្្នឹងបងបងទៀតថេបចង់ថែមអីមិញបាទនេះមិនមែនទេទៀតគាត់និយាយយោបល់នឹងនិយាយនឹងមិនត្រូវទេថាគាត់មើលឃើញថាចាអ្នកដែលតវ៉ារឿងសិទ្ធិសិទ្ធិមនុស្សហើយនឹងដីធ្លីច្រើនទៅទៅជាប់គុកជាប់ទោសអី មានណាអ្នកណាមួយតស៊ូរឿងសិទ្ធិដីធ្លីឲ្យជាប់ទោសហើយតែសិទ្ធិមនុស្សជាប់គុកមានណាណាតាមពិតវុនវងដែបនឹងកាលោថាវុនវងដែបនឹងតសកម្មជនតតវ៉ាដីធ្លីឲ្យទៅជាប់ទោសដោយលោកគឹមគូនិយាយមិញអញ្ចឹងវុនវងដែបមានតនគេកាត់ទោសនឹងគេមិនយកដាក់គុកណាបើកាត់ទោសនឹងវុនវងដែបអត់ទទួលទោសទេនៅតុលាការ បានគេមិនយកដាក់គុកហ្នឹង បើទទួលទោសនៅតុលាការជាប់តុលាការហ្នឹងគេបញ្ជូនទៅបាត់ហើយមនុស្សមិនទាន់ចេញហ្នឹងគេដឹកអ្នកហ្នឹងចូលទៅដាក់គុកបាត់ហើយគេអត់ឲ្យមកផ្ទះទេយើងអត់ទទួលទោសគេឲ្យមកផ្ទះហើយគេបញ្ចោះបញ្ចូលយើងឲ្យទទួលទោសតាមពិតមិនវងដែបហ្នឹងព្រះអង្គអាញាធរវាថាឥឡូវឈប់បើកត្រាក់តរហ្នឹងទៅអាញាធរហ្នឹងវាឲ្យដីមួយហិកតាណោះឲ្យវិនវងដែបហ្នឹងរកស៊ីណោះ ឈប់ធ្វើមុខរបរហ្នឹងទៅបើធ្វើអាបើអា excavator កាយដីទៅជួយប្រជាបរតកាយហ្នឹងទៅគេឲ្យដីវា1ហិកតាប៉ុន្មានដែរអត់ព្រមតាគេលួងលោមចរចាទិញដូរនៅខាងក្រៅអីអស់ហើយដល់បង្កើតទៅគេថាចាប់មិនវងដាបនោះមួយបំពេញពួកនោះពមៀនពួកនោះអាអ្នកម្ចាស់ដីធ្លីមិនវងដាបអត់មានដីធ្លីនៅក្នុងណាមិនវងដាបទៅគេជួលទៅជីចាស់ យល់អា excavator ហ្នឹងមិនដឹងដាប់ហ្នឹងបើក excavator ទៅជីកដីឲ្យខ្មែរនោះតាអ្នកដែលមាន ដីធ្លីហ្នឹងមានជាប់ទោសឯណាមួយអត់ទេអត់អ្នកណាតវ៉ាដើម្បីសិទ្ធិមនុស្សជាប់គុកអូអត់មានទេណា មានអ្នកណាមួយតវ៉ាដើម្បីសិទ្ធិមនុស្សជាប់គុកតិចថាលោកថាចរិនតវ៉ាដើម្បីសិទ្ធិមនុស្សចោះផ្ដាស់អ្នកគេដាក់គុកលោកថាចរិននោះគេចោទតែរឿងបំពេញលើស្អីបង្ហោះរូបហូចជីមិញឯនោះតា ហើយគាត់ទៅធ្វើឥឡូវគេហៅទៅណែសន្យាលើកទី1ហ្នឹងអត់យកអាលិខិតចុះសន្យាហ្នឹងគេចុះសន្យាឲ្យស្រួលបុលគេឲ្យមកផ្ទះហើយអត់យកអាលិខិតនឹងមួយមកទៀតអត់ទាគេអា photo copy នឹងមកទៀតទុកអាលិខិតនៅក្នុងពួកអាហ្នឹងបញ្ចេញបញ្ចូលអីស្រែងចិត្តវាតា ដោយប្រាក់តពាំងហ្នឹងធ្វើឲ្យថាច់គ្រឿងហ្នឹងប្រាប់ថាអ្នកណាក៏អញ្ចឹងដែរវាចោះឲ្យវាសរសេរឲ្យវាចោល4 5បន្ទាត់អញ្ចឹងយើងសញ្ញាបើយើងមិនទាយើងមកផ្ទះហ្នឹងអា4 5បន្ទាត់ហ្នឹងវាបំពេញថែមតែហ្មងឯងបងអាល្បិចហ្នឹងយើង តាមដានអស់គ្នាយើងសិតតែផ្លាត់ធ្វើឲ្យគេចាប់បានអញ្ចឹងអូមានបញ្ហាចាឥឡូវគាត់តវ៉ាដើម្បីលេងគេហៅគាត់ពាក់អាវយឺតរឿងសិទ្ធិជនជាតិដើមរឿង SDG គេសងអាវយឺតអីមកអស់ហើយតា ខ្លាចអង្គការសហប្រជាជាតិនឹងគេសងអាវយឺតមកវិញយើងចោទថាវាចាក់លោកថាជរិនដោយសារគាត់ពាក់អាវយឺតអីអញ្ចឹងគាត់សោតលេងសេចក្តីប្រកាសស្តីពីសិទ្ធិជនជាតិដើមអីអញ្ចឹងហើយវាទៅហៅលោកថាជរិនទៅសួរហ្នឹងវាមិនមានសួររឿងហូបយូឈរជីមិញណាវាសួរថាអ្នកណាឲ្យលុយខ្លះដែលសោតលេងរឿងសិទ្ធិជនជាតិដើមហ្នឹងអ្នកណាឲ្យលុយតឯងគេឲ្យលុយមួយខែប្រមាណតាក់ទងយ៉ាងម៉េចអីម៉េចវាសួរអញ្ចឹងតា វាសួររឿងណាណីនេះទៅរឿងសិទ្ធិជនជាតិដើមតាវាអត់មានពាក់ព័ន្ធអីរឿងតវ៉ាសិទ្ធិមនុស្សទៅជាប់គុកទេកុំនិយាយប្រទេសផ្ដាស់អត់មានយោបល់ចឹងទេស៊ើបសួរឲ្យច្បាស់លាស់ករណីនីមួយនីមួយនឹងយ៉ាងណាចាំយើងលើក ជាយោបល់មកកុំមើលឃើញស្មានស្មានរឿងដែលយើងស្មានស្មានយើងមាន បញ្ហាច្រើនណាស់ខ្ញុំជម្រាបឲ្យជម្រាបទៀតការងារអីក៏ដោយកុំនិយាយទៅដោយលឺសូតគ្នាកុំស្មានយើងស្ដាប់មិនច្បាស់លាស់ អត់មានអ្នកណាមួយតវ៉ាដើម្បីសិទ្ធិមនុស្សហើយត្រូវគេចាត់យើងខ្រាយហើយដែលផោះតាងជាក់ស្ដែងយកសភៅទៅឲ្យតតក្តីគ្នាតស៊ូគ្នានគរបាលភ្នាក់ងារសម្ងាត់ អី30អ្នកជាង ខេតតលេងអឺអីទួលតាមោកផង ពីខេតឃ្លៀងផងទៅ30 40អ្នក ឡានប្រហែល20 30មួយយប់នឹងឲ្យមួយថ្ងៃទៀតមួយកណាត់ថ្ងៃទៀត24ម៉ោងបីយើងថៃមិនលបើកហើយពតយើងខាយចាប់យើងខាយនឹងបិទ Hi-Fi Wi-Fi អីជុំវិញផ្ទះហ្នឹងដោយទៅចាប់លោកឧត្តមសេនីយ៍មួយអញ្ចឹងវាធ្វើហើយវាត្រូវតលេងត្រឡប់មកវិញមកពីគ្មានផោះតាំង យើងតស៊ូដើម្បីសិទ្ធិមនុស្សអាហ្នឹងអាហ្នឹងដូចយើងខាយហើយនឹងទៅវងជឿងថៃគឿងហ្នឹងគេតស៊ូដើម្បីសិទ្ធិមនុស្សដោយគុណសម្រិនអីហ្នឹងមានគាត់មានគាត់មានទៅប្រត់អំពើខុសគាត់មានចូលនៅក្នុងអន្តៈរបស់គេដែលគេហៅថាឧបាយកលរបស់គេ ណាក៏តវ៉ាដើម្បីសិទ្ធិមនុស្សជាប់គុកកុំកុំកុំមានយោបល់ខុសរឿងយើងធ្វើការងារឲ្យវាច្បាស់លាស់ កុំនិយាយអញ្ចឹងធ្វើឲ្យគ្នាយើងភ័យមិនហ៊ានងើបឡើងតវ៉ាឡើងត្រូវហើយមិនហ៊ានទៀតនឹងនិយាយរបៀបអញ្ចឹងធ្វើឲ្យគ្នាយើងនោះភ័យវាបាក់ស្មារតីអញ្ចឹងណានិយាយឡើងហេតុផលច្បាស់លាស់ចាំនិយាយនិយាយគ្មានហេតុផលកុំនិយាយគ្មានគ្មានត្រូវរឿងទេវង្វាំងដាប់គឺជាករណីផ្សេងខ្ញុំធ្វើវិភាគជាច្រើនរឿងករណីលោកសំរិនលោកថាច់រិនហ្នឹងក៏ក៏ជាករណីមួយ ដែលយើងលក់នៅក្នុង ការបញ្ឆោតរបស់គេដែលយើងភ្លាត់យើងភ្លាត់យើងខឹងយើងលេងសើចជាមួយនឹងរូបអស់អញ្ចឹងអញ្ចឹងវាខុសអាការបំពេញគេហៅណាសំផបលាបៈអារំភើរយរាយប៉ោឡាយឥតប្រយោជន៍យើងទៅលេងជាមួយអាអាប្រព័ន្ធហ្នឹងវាវាមាន បញ្ហាដល់ខ្លួនយើងវាធ្វើឲ្យយើងមានអបស័កនៅក្នុងដំណើរប្រព្រឹត្តនៃជីវិតរបស់យើងចឹងទៅតែយើងធ្វើមិនត្រូវយើង ជួបអបស័កហើយជីវិតយើងហ្នឹង ចឹងដៃក៏ដោយជើងក៏ដោយភ្នែកក៏ដោយជាតិច្មោះក៏ដោយតែយើងប្រហែលវាមានឧបសគ្គវាបាត់ម្រាមមួយវាបាត់វាធ្វើឲ្យសិពិលភ្នែកទៅជាតិស្ដាប់មិនច្បាស់លាស់តែយើងមិនតែទាំវាវាមាន បញ្ហាហ្មងអ្វីអ្វីនៅក្នុងខ្លួនយើងហ្នឹងនោះឲ្យយើងត្រូវប្រយ័ត្នរួមទាំងជីវិតរបស់យើងហ្នឹងបាទតែយើងមិនប្រហែលតែយើងមិនប្រយ័ត្នមិនថែទាំរបស់របរនៅក្នុងខ្លួនយើងវាជួបឧបសគ្គហ្នឹងហើយអ្វីក៏ចឹងដែរ ដោយគ្រប់តែរឿងអញ្ចឹងទៅប្រព្រឹត្តដំណើរពិនិត្យវាឲ្យច្បាស់លាស់គ្មានអ្នកណាស្គាល់ខ្លួនយើងជាងខ្លួនយើងទេរឿងរឿងរឿងយើង ជ្រួតជ្រាបយល់ដឹងនៅក្នុង ពុទ្ធសាសនាហ្នឹងត្រូវតែចាប់ផ្ដើមសិក្សាត្រឡប់មកវិញរឿងពុទ្ធសាសនាកុំចេះតែតែទៅវត្តស្ដាប់លោកសូត្រមន្តនិតិពិសោស្វាខាតោនមោតស័កអីហ្នឹងមិនបានត្រេះរិះពិចារណាមិនបានទេគិតត្រឡប់មកវិញទាំងប្រសង់ទាំង ពុទ្ធបរិស័ទនឹងគិតត្រឡប់មកវិញកុំចេះតែស្ដាប់លោកសូត្រធរហើយមិននេះទៅស្ដាប់លោកទេសនាស្ដាប់ការបញ្យលអត្ថបទផ្សេងផ្សេងស្ដីអស់ចឹងចឹងហើយយកប្រាជ្ញាមកប្រើប្រាស់គិតគិតមិនយល់សួរគេ សួរខ្លាចបញ្ចាំយើងកត់ចឹងដើម្បីបំបត្តិនៅអវិជ្ជកិច្ឆារបស់យើងបានយើងខ្លាយទៅជាអ្នកចេះដឹងបានសម្ដេចជួនណាតលោកមានបន្ទូលថា សុជិពុលិមិនិមតោតថੰសោបនិតោបវេសុសិសុជិពុលិហិសម្បណ្ណោបណ្ឌិតោស្អីតែមកឃ្លាទៀតណាណាបណ្ឌិតោបវេអវេ មនុស្សយើងរាល់គ្នាតែបាត់នៅសុជិពុលិមិនអាចคลายទៅជាបណ្ឌិតបានទេអញ្ចឹងគឺថាបើគ្មានសុជិពុលិទេ អង្គនៃបណ្ឌិតអង្គនៃអ្នកសិក្សា អង្គនៃប្រាជ្ញាបើខ្វះសុចិពលិហើយមិនអាចคลายទៅជាបណ្ឌិតបានទេនោះយើងនឹងសុនឹងមិនទៅតែស្ដាប់សុនឹងសុតៈនឹងស្ដាប់ចេនឹងចន្តៈនឹងបើថាគិតហើយពោយល់ទៅសួរបច្ឆៈសួរសួរហើយខ្លាចមិនចាំទៀតទៅលេខេតៈលេខេតៈនឹងកត់ត្រាហៅថាសុចេពលិហ្នឹង សុតៈចន្តៈអច្ឆៈលិខិតៈអូតាមានពួតហ្នឹងបងនឹងគឺជា អង្គនៃប្រាជ្ញាអង្គនៃបណ្ឌិតណាបើគ្មានសុជាពលីមិនចេះទេមនុស្សមិនចេះទេហ្មងអត់ខ្លាយទៅជាអ្នកប្រាជ្ញបណ្ឌិតអីបានទេសាសនាក៏អញ្ចឹងដែរមិនត្រឹមតែខ្មែរទេអានោះគឺជាអង្គនៃវិធីសិក្សាហ្នឹងក្នុងអត្តសាលនីនឹងលោកបដៅអញ្ចឹងលោកបដៅអញ្ចឹង អូខេលីអត់មានអីទេទេឥឡូវយើងសូមបញ្ចប់នៅការ live ហ្នឹងទៅហើយហើយផ្នែកខាងសេនាខាងខាងបងនោះបងធានឆ្លើយអស់ហើយមកដូចជាអស់ហើយទេបាទសំរុំហើយប៉ុណ្ណាប៉ុណ្ណឹងបានហើយយើងអរគុណដល់ប្រិយមិត្តដែលបានសួរក្នុងសំណួរហ្នឹងដែលបងធានបានបញ្ជាក់ឲ្យថា សំណួរខ្លះដែលយើង ធ្វើឲ្យមាន ធ្វើឲ្យបុគ្គលជាយុវជន ខ្មែរក្រមយើងមានភាពក្លាហានយើងសួរទៅ ក៏ធ្វើបង្អាក់អីហៅសតិអារម្មណ៍អ្នកស្ដាប់ឬក៏អ្នកដែលកំពុងតាមដានធ្វើឲ្យគាត់នឹងអស្មារតីអាហ្នឹងទៅជាយើងសាងមិនមិនស្ចំបញ្ញាទេអាហ្នឹងលោកធានថាហ្នឹងទៅជាសាងនៅឡើងផ្នែកឯងមិនល្អវិញផ្នែកខាងអន់វិញការភ័យខ្លាចណាការភ័យខ្លាចកុំកុំលើកចឹងលើកឡើយណាល្អល្អលើកណា ដែលមានភាពលឹងមមក្លាហានមុខមុត សេចក្តីក្លាហានហ្នឹងធ្វើឲ្យយុវជនរបស់យើងមានភាពក្លាហានធ្វើអ្វីក៏បានសម្រេចជោគជ័យដែរបើយើងធ្វើឲ្យមានការនិយាយទៅលើកន្លែងណាដែលពិតបងបងពិតស្អីដែលវាគ្មានមិនពិតសពេចសពិលក៏យកមកសួរបានណាយកមកសួរអាហ្នឹងបើនៅស្រុកខ្មែរអាហ្នឹងមែនមែននៅស្រុកខ្មែរមានដូចជាអ្នកបាត់បង់ទឹកដីដែលតស៊ូដីធ្លីហ្នឹងឃើញគេចាប់ឃើញគេវាយឃើញគេ ដែលចាប់ដាក់គុកអីណាហ្នឹងមកពីខាងណាខាងហ្នឹងយើងមិនដឹងទេប៉ុន្តែកម្ពុជាក្រមយើងមើលថាតតតស៊ូដើម្បីសិទ្ធិសេរីភាពរបស់យើងឲ្យបានជោគជ័យក្នុងអនាគតអរគុណច្រើនសូមជូនពរឲ្យប្រិមិត្តទាំងអស់បានសុខចម្រើនពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខបលះហើយសូមសន្យាថ្ងៃស្អែកបន្តនៅសេចក្តីប្រកាសមេត្រាទី30នៅស្អែកបន្តទៀតដែលមានវាគ្មិនទៀតថេនបងគឹមគូនិងលោកលីថាញ់តឹង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 សូមថ្វាយបង្គំលាសូមចម្រើនពរលា